ยังโพจังรังสัพเพละพันธมมเจตสันเตสัตตมายตวานนโยลอยกันเนปุญญนญาติปัจจันแต่สังหารโดยปุญญะนุกรรมจันเตยอมอบอึกสายโตอ้อยนิยม Vậy cháu khi mà đó là nó không bao và nó không

ខ្ញុំខ្ញុំគឺបងគ្រូលោកបានពងឡាយពីកោះបានសកលបើសាប់ជាងយើងដកអមទៅខាងលោកក៏លោកអរណាកម្មនេះជួយលោកពងឡាយលោកកោះ lại người kia tìm nâng ở ờ, đô cam đô bạn Thank you.

គណាចាក់បាំងគោលក្នុងការនេះសូមបង្អត់ចិត្តដើម្បីប្រសងបាំងគោលជូនពុទ្ធបដាលឧបាសិកាដែលដោយជាញោមស្រីរបស់ព្រះគ្រូពៅសវឿនដែលបច្ចុប្បន្នព្រះអង្គកំពុងប្រទេសអូស្ត្រាលីដូច្នេះខ្ញុំប្រកាសណាមើលលើទៅដល់ប្រនៅខេត្ត ប្រត្របាំងតាមវិជាក្រមទៅដល់បានស្គាល់ដល់លោកជ័យដែលបានទំលោកកាយទំលើខាងតូចថ្មីថ្មីនេះក្នុងនោះមានការផលដំណើរទៅដោយពុទ្ធបរិស័ទយុវជនរបស់យើងក្នុងនោះមានកែតលំហវត្តបង្កលបរិយទ្រឹងសេកមានសាលាទានភូមិកំរែងកែតខ្លាំង មាននិគមអកោនិគមប្រដាច់មានកូនកើងនិងតោវាងជើងវិញលើដោយលោកវាញឹកជាដើមនិងដោយពុទ្ធបរិស័ទទាំងអស់គ្នាដូច្នេះហើយកិច្ចបាំងសកលដោយតទៅ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 โสโคอนิจจาวตสังขาราอัปปะตวยธรรมเมนะอัปปะเจตวาเนรัญจันตติสังโลกขายาธาตันเดนะโกปาโลกิเทวะปะเจตโกจารังเอวัยจาเรจมัย វាចេតេបាណានាសពិទយោវិវាឆន្តតាបរោកោវិញ្ញាសតមេតេបវន្តន្តរាយយោសកៃតិកាយកោបវាពិវិយរូបានិយនិកោ អសតាំងបើលសំបំនៃចាត់តែច្បាស់ឡាក្នុងបើកលាត្រៃអពតេជាជាផលជាផលសម្រេចដូចជាផលសម្រេច ទេវាគន្ធវានិវេទយោសាពេលោកាមិយសន្តាជីវន្តារហេតកម្មមន្ត្រីយ៉ាង សាពេលផងតមមចេតសាទេសុំជូនមកផលចំពោះទៅដល់មេតាបិតាគុណគ្រូអបាយជាយាយាគុណញាតិដេកាទីដូនទីតារស់នៅដីណានលោកម្ចាស់ចែកឋានសូមជូនមគ្គផលបូសតកើកានសូមសុខសេសានដល់ស្ថានផុតទុក្ខ យើងយកមកឲ្យច្រើនឥឡូវយើងស្រកទៅទៅទៅដាក់មកទីទៅដាក់ខ្លួនខ្ញុំបាទនៅក្នុងឱកាសនេះក៏សូមជំនួសឲ្យអឺក្រុមគ្រួសារនិងកូនចៅអឺនៅវេលាពេលព្រឹកនេះដែលជាថ្ងៃមួយដែលក្រុមគ្រួសារកូនចៅរបស់លោកយាយចេញតែឃៀនក៏មានការទុកសោកយ៉ាង ខ្លាំងយ៉ាងទីបំផុតពេលដោយលោកយាយដែលដល់ជាអ្នកបដាយដែលដល់ជាដូនគាត់ក៏បានធ្វើមរណកាលតោកាន់បរលោកខាងមុខនេះថ្ងៃ500ខែមករាឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566 ក្នុងវេលាម៉ោង8និង4នាទីក្នុងគម្រប់ព្រះជន្ម83ឆ្នាំគាត់ដូច្នេះនៅក្នុងវេលាពេលព្រឹកនាថ្ងៃពុទ្ធ600ខែមករានេះក៏មានព្រះទេវជាប្រគុណនិងគណៈកម្មការរបស់បរិស័ទចំណុចតាវត្តស្រីនគរទំនំទេ អឺស្រុកឡុងអោខាងយិនឡុងរួមទាំងអឺពុទ្ធបរិស័ទដែលនៅចំណងខេត្តប្រវែងបាទដែលក្នុងនោះក៏មានយុវជនអឺនឹងលោកជាលោកតាដែលដូចជាយុវជនអឺដែលអឺមានអឺឋានៈនិស្សិតបញ្ញវន្តទាំងអស់ ក៏បានធ្វើដំណើរនិមន្តនិងអញ្ជើញចូលមកដើម្បីនឹងរំលែកទុកជាមួយនៅក្រុមគ្រួសាររបស់យើងខ្ញុំបាទនៅក្នុងវេលានេះដូច្នេះយើងខ្ញុំបាទដែលត្រូវជាកូនជាក្មួយជាចៅទាំងអស់ក៏មានការត្រេកអរយ៉ាងខ្លាំងជាទេវផុតដោយមានប្រទេសជាប្រគុណ អឺលោកទីលោកតាពុទ្ធបរិស័ទទាំងអស់លៀកឱកាសដ៏មានតម្លៃមកដើម្បីនឹងជួយរំលែកទុកដល់ក្រុមគ្រួសាររបស់យើងខ្ញុំបាទនៅក្នុងឱកាសនេះតែនៅក្នុងឱកាសនេះផ្ទុយអំពីនេះវិញយើងខ្ញុំបាទក៏មានការធ្វើថមនៅការរៀបចំបដិសន្តារកិច្ចជួនជាយើងខ្ញុំបាទ ក៏មានការទទួលនៅបដិសន្ធរកិច្ចប្រកបដោយធម្មប្រីដោយអនិស្សប្រីជួនជាមានការខ្វះខាតមិនសមរម្យទៅតាមប្រទេសចិត្តរបស់បាច់ដូរដូរដូរបានទេតែជាសាយុវជនយុវតីទាំងអស់ដែលបាននិមន្តអញ្ជើញមកនៅក្នុងឱកាសនេះក៏សូមមេត្តាខន្តីអភ័យទោសដល់យើងទាំងបានក្នុងក្រុមគ្រួសារនេះផង ទីបញ្ចប់យើងខ្ញុំមកគ្មានអ្វីដែលប្រសើរទេក៏សូមអាថ្វាយប្រពោះនិងជូនពរទៅដល់ប្រទេសចម្រុះគុំនិងលោកយីលោកតាព្រមទាំងយុវជនយុវតីទាំងអស់ដែលបាននិមន្តអញ្ជើញមកមកក្នុងឱកាសនេះប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈបរិយដើម្បីព្រៀងព្រៀងបានសូមអរគុណអរគុណ à, con trai vô ơi à, vô ơi à, thầy nhất cái vô thầy nhất cái tiền vô thầy nhất ngã trong kia thầy nhất cái nè quan con con trai à, con trai à, miền à, miền xa lấy tục già na để cho luôn một trăm một chút hết tiền à. làm plan ờ, ភាពយុទ្ធពលវិចារយ៉ាងម៉េចដើម្បីចូលរួមក្នុងកម្មវិធីបន្សពកណាមិនសូវបានលឺច្បាស់នោះចង់សួរថាគុណចាស់មានបយវិចារចូលរួមរំលែកទុកយ៉ាងណាដែរលើសម្លេងកណាទេអញ្ចឹង កណាចាំតិចណាហើយជាបឋមសូមមានការចូលរួមតំណាងឲ្យក្រុមយ៉ាងណាដែរទៀតគណៈជាបឋមសូមនមស្ការព្រះគ្រូ ជាម្ចាស់ដោយសេចក្តីគោរពហើយចម្រើនពរញាតញោមជិតឆ្ងាយជាទីរាប់អានគណៈដោយអាស្រ័យពីសិលមិញហ្នឹងអាខ្ញុំគណៈអាមាភិបបានជ្រាបដឹងនឹងថាញោមស្រីរបស់ព្រះគ្រូបានធ្វើមរណកិច្ចមរណភាពអនិច្ច ចកម្មទៅយើងខ្ញុំករណាអាត្មាភាពហ្នឹងក៏បានជូនព័ត៌មានដល់សកម្មជនដូច្នេះមានណាត់ថាស្អែកនឹងមកដល់ចូលរួមរំលែកទុកដល់សង្គមគ្រួសារដែលទៅជាម្ដាយម្ដាយឬញោមស្រីរបស់ប្រគូណាហើយ ការធ្វើដំណើរហ្នឹងពីយប់មិញហ្នឹងពីយប់កណ្ដាលរាត្រីម៉ោង12យើងខ្ញុំនឹងធ្វើដំណើរពីខេត្តប្រះតាប្រាំងហើយនឹងពីផ្លូវធំទៅហ៎ខេត្តឡុងហហើយកណ្ដងនោះដោយខ្ញុំកណានអត់ធ្វើដល់វត្តផងអឺលើដំណើរជាងទៅឲ្យនេះទៅឲ្យតួវាងជើងកាត់ប្រឡានកាត់ប្រឡានហើយនឹង ថាមកដឹកខ្ញុំកណានៅស្រាឆោត្រៀមដល់មករួមទាំងអស់គ្នាហើយជាលើកដំបូងខ្ញុំកណាក៏មិនដល់មិនមិនបានបានសកលខេតពលាវទេណាទៀតជាលើកដំបូងហើយក្នុងនោះខ្ញុំកណានោះវាអាយុ44ឆ្នាំហើយមិនដែរលើកដំបូងបានមកចន់ដីចន់លើទឹកដីអឺ ខេត្តពលៀវណាពលៀវណាហើយកណាមានការចាប់អារម្មណ៍ខ្លាំងដែរមានការរៀបចំទឹកសពតម្កល់សពពីការធ្វើស្នារៀបរៀបចំតម្កល់សពវាតាមលក្ខណៈខ្មែរ ហើយកណាក៏ទើបដឹងដឹងដំណឹងដែរស្រុកកំណត់របស់ប្រាក់គ្រួជើងវត្តទៅជាងកណាទៀតបានទៅជាង100គ្រួសារហើយចំណែកជើងវត្តកណាបានជាង300គ្រួសារទ្វេដងជាងចំណោះជើងវត្តកំណត់របស់ប្រាក់គ្រួ ហើយកណាមានភាពកក់ក្ដៅដែរដោយសង្គមគ្រួសារប្រាគ្រូនឹងអង្គគ្រូ ប្រាគ្រូហើយប្អូនកាត់លឺដំណឹងកាត់ធ្វើព្រោះនេះនាំពីភាសានឹងដឹងភាសាខ្មែរយើងហៅអីអីទៅភាសា9ទៀតអាណាអូភាសា9ណាអីឥឡូវឥឡូវសុំសុំជួបថៃញឹកតិចមើលចឹង ផលតិចអស់ហើយជប់ហើយជប់ប្រាគូចាំជប់នំពុំឡើយបែកតកូនបែកបែកដែរមកសុំជួបតិចមើលបាទបាទបែកដែរសុំជួបមកតិចមើលដែរមកចាំមើលតិចមើលដាក់ដាក់ដាក់សិទ្ធតិចដាក់សិទ្ធតិចធម្មតាបានយល់ដែរទេបាទ តែជាប់ជាហើយសំសួរតិចមកអីធ្វើដំណើរមកឆ្ងាយហ្នឹងហត់ទេនេះដូចសម្លេងនេះមួយតាក់មួយញ៉ាំហ្នឹងបីតែគុណគៀកសួរកណាលឺតាហើយចង់សួរថាចង់សួរសម្លេងមកសួរថាធ្វើដំណើរហ្នឹងដោយរស់រាន់ដោយប្រញាប់ហ្នឹងមានទឹកចិត្តយ៉ាងម៉េចដែរបានធ្វើដំណើរឆ្ងាយមកដើម្បីចូលរួម បាទពីប្រថាកណាបានលឺដំណឹងហ្នឹងរវាងខ្ញុំដាក់ដៃចោលខ្ញុំដាក់សិទ្ធិខ្ញុំដាក់សិទ្ធិចោលដាក់ដៃចោលណាចោលកណាធ្វើដំណើរចូលរួមហ្នឹងកណាដឹងដំណឹងហ្នឹងពីគឿងគឿងគេរៀបចំឡានមកហ្នឹងគេថាអត់មានឈ្មោះកណាបានគេទេមកប្រាប់កណាបានកណាថាណែហើយចាស់ដឹកគុណនិយាយកណាពេលព្រឹក ហើយតាมันមានបញ្ហាអីណាមិនស្លាប់កាត់ស្លាប់ពីកាលគាត់ថាពីម៉ោង8ម៉ាននាទីហើយបានបានថាថាអូដឹកគុណនិយាយកណាពីម៉ោង5ជាងដល់ម៉ោង6ហើយក៏ឥឡូវមិនឥឡូវធូរមណា បានគាត់ថាធូរពេលម៉ោង9ម៉ោង10ហ្នឹងបានខ្ញុំថាណែហើយធូរគ្មានមកខ្ញុំមិនឲ្យខ្ញុំជិះម៉ូតូហ្មងអេបានបានគេបដូរឡានណាបាន ព្រោះឡានហ្នឹងកណាក៏អត់ដែរកណាហ្មងហ្នឹង បានទេព្រោះខ្ញុំមកឈ្មោះអឺងុកសៀងនោះឡាព្រោះខ្ញុំមិនបានមកពីណាហ្នឹងអើសុំជួបជើទៅយកជួបយំនិយាយទៅគាត់អាចមិនជើងក៏បងប្អូនមានណាមិនដែរមានធ្វើដំណើរឆ្ងាយហ្នឹងហត់ដែរបងណាតែធម្មតាពេលប្រុសអឺបងប្អូនហ្នឹងស្លាប់ដើរផ្លូវឆ្ងាយគ្រូ អឺហើយចង់មានមកដល់ស្រុកលបងហ្នឹងមានមានអារម្មណ៍យ៉ាងម៉េចដែរស្រុកក្រហ្នឹងណាអីដែរអាយមពេលជាមិនក្រប្រហែលទេគ្រូហើយឃើញគង់បានជានៅខេត្តប្រតវាំងដែរហើយជាការអឺថាលើកដំបូងបានចូលមករួមមកដល់ស្រុកកំណើតខេត្តបាត់លោកគ្រូនឹងក៏មានការមានទុកបន្តិចបន្តួចដែរវាប្រោះយើងមកលើកដំបូងនឹងគឺមកចូលរួមរំលែកទុកតែម្ដងចា៎ ហើយដូច្នេះធ្វើដំណើរមកប្រហែលមកដល់ហ្នឹងបាទពេលប្រហែលពេលព្រឹកមិញហ្នឹងអឺអឺបងប្អូនអ្នករៀបចំឡានហ្នឹងគឺម៉ោង10ពីព្រោះបងប្អូនយើងហ្នឹងអាសត្វចាចាហើយយើងមកកណ្ដាលយកកណ្ដាលអីចឹងណាដូច្នេះអឺយើងឲ្យឡានទៅចាដល់រឹបដល់ទទួលមិនឡែកពីមានណាពីមានណាចឹងដូច្នេះយើងធ្វើដំណើរម៉ោងម៉ោង10ចាប់ដើមឡើងឡានឡើងឡានរហូតហើយនឹងមកចូលរឹកបងប្អូននៅភូមិកំរែងទៀត ហើយបានវល់មកហើយដូច្នេះអាពីប្រមអឺមកម្ដងហ្នឹងយើងមករកបងប្អូននៅភូមិកំរែងហ្នឹងយើងមកតាមផ្លូវអេអេប្រាច់គ្រូស័យយ៉ាងដូចណាវាឆ្ងាយមិនមែនដូចជាយើងទៅបើសិនណាមិនរកគាត់គាត់មិនទទួលគាត់គាត់ទៅភូមិកំរែងហ្នឹងយើងជិះតាមផ្លូវឆ្លងផាឆ្លងផាដៃថ្ងៃនោះជិតជាងអើហើយមកដល់មកដល់ស្រុកបងហ្នឹងម៉ោងប៉ុន្មានមកដល់ព្រឹកមិញហ្នឹងម៉ោង5ម៉ោង5ម៉ោង4 5ម៉ោង5ព្រឹកដល់យ៉ាងផ្សារខាងក្រៅហ្នឹងគ្រូ អូខេហើយមានផ្លូវលំបាកដែរទេផ្លូវតាមផ្លូវហ្នឹងលំបាកដែរទេផ្លូវអឺនិយាយរមហ្មងទៅមិនដបងយើងមិនសង្ហោផ្លូវហ្នឹងយើងហៅតាមម៉ែចាចេះតាមម៉ែហ្នឹងដល់ពេលទៅវាងាញ់តាមអាលេផ្លូវទួយទួយសັດឲ្យព្រមឡានរត់ចូលតាមផ្លូវច្រកទួយទួយសັດតាមបានចេញដល់ផ្លូវទៅហ្មងប៉ុន្តែផ្លូវទួយទួយហ្នឹងគេឲ្យឡានចូលដែរបាទបាទចូលបានណាគ្រូបានចូលបានបាទបាទបាទគ្រូហើយមកតាមផ្លូវហ្នឹងអត់មាន បញ្ហាអបស្អីទេហ៎ ដល់បាទអត់តែគ្រូអត់មានបញ្ហាអីទេបាទអត់មានអំណាចទេមកយាយយាយទេអត់ទេអត់ទេគ្រូហ្នឹងហើយសុំជួបអ្នកផ្សេងទៀតមកមានអំណាចគេដល់បានសុំជួបអើកាលនោះពុំមកហប់បាយទាំងអត់នេះជុំលប់ជួបលោកគ្រូមកជួបជួបជួបជួបលោកគ្រូណាបាទជួបលោកគ្រូរ៉ាទីមកលោកគ្រូរ៉ាតាណាគ្រូគ្រូជួបទៅគ្រូគ្រូទាំងអត់ទេកាំងកាំងនេះទៅមកសុំហប់បាយបាទ ណាក៏ចាប់លវល់នៅហូបចូលឡាយណែអីគុណចាស់ចាប់មើលមកដល់មកដល់ឃើញទស្សនភាពយ៉ាងម៉េចដែរទៀតមកដល់មកដល់ផ្ទះកណាហ្នឹងដែលគឺថា ជាកន្លែងកំណើតរបស់កណាដែលជាអ្នកផ្ដល់កំណើតឲ្យញោមស្រីនេះក៏ជាអ្នកផ្ដល់កំណើតឲ្យកណាពេលនេះគុណចាស់បានមកដំណើរទៅខ្ញុំកណាហើយខ្ញុំកណាសូមអរគុណណាស់ដែលមានការលះបង់ច្រើនដើម្បីមកទទួល ចូលការចូលរួមក្នុងការរំលែកទុកហើយក្នុងនាមខ្ញុំម្ដានេះជាកូននឹងមិនបានទៅចូលរួមតទេប៉ុន្តែកូនចាស់មានតំណែងជាកណាបានមកចូលរួមចូលតែក្រុមណាតក្នុងអារម្មណ៍កូនចាស់ថាឃើញទស្សនភាពស្រុកកណាហ្នឹងមានការយ៉ាងម៉េចទៅជាមួយទស្សនភាពយ៉ាងម៉េចដែរកណាដូចជាកណានិយាយខាងដើមកណាវាមិនបានដែរ ហើយបានឈានមកដល់ហ្នឹងដែរទៅលើកំបងណាឈានមកដល់ទឹកដីពលាវហ្នឹងហើយកណាមានអារម្មណ៍ដូចជាធម្មតាកណាចាញ់ចាញ់ឡើងប៉ុន្តែថ្ងៃនេះកណាមកអត់ចាញ់ហើយអឺមួយយ៉ាងដែរទីពីថ្ងៃពី3ថ្ងៃមុនខ្ញុំកណាទៅខេត្តកមួនសនោះចាញ់ឡានពួតរហូតដល់មកថ្ងៃហ្នឹងមកកណាយប់យើងដែរម៉ោង 12កណ្ដាលវាมันពីខេតឡុងហោមកมันចាញ់ឡានកណាចាប់អារម្មណ៍ដែរមើលកណាស្មានតើនេះតើជើងវត្តតិចជាងកណាទៀតហើយការរៀបចំកណាឃើញលក្ខណៈអឺសិតដូចជា កណាដែរស្អាតជាងឯកណាណាអមើលបង្ហាញទៅមកយកយកបង្ហាញទៅមកទៀតបង្ហាញជុំវិញសពមើលមិនចាណាមានតុបតែងបកា កណាកណាឃើញនេះអាបកាតុបតែងស្អាតណានេះមានផ្លិតនេះចាទេពទេពប្រណមមានទេពប្រណមហើយកណាក៏មានដែរគ្រូទេពប្រណមហើយកណាក៏មានដែរអឺប៉ុន្តែកណាមកឃើញហ្នឹងលើកដំបូងដែរណាហើយមានឆ្នៃអឺអាភ្លើង LED ទីក្រាស់សម័យអញ្ចឹងអាហ្នឹងទីបែបក្រាស់សម័យទេវតាអឺហើយខាងខាងលើមានអា អក្សររដ្ឋនេះប៉ុន្តែអានឹងវាក់អក្សរយួនប្រវត្តិមិនន័យថាសេបកកណាងហែងថាលក្ខណៈអក្សរខ្មែរស្អាតហ្នឹងអាហ្នឹងវាគេ design មកគឺត្រូវមានអក្សរខ្មែរអក្សរយួនអញ្ចឹងអញ្ចឹងទៀតណាកណាកណានេះនេះមានអក្សរខ្មែរនេះគេដាក់អក្សរខ្មែរមិនហើយព្រមបានអក្សរយួនអអានឹងតិចគេជិះប្រវត្តិសង្ខេបអូតិច គិតស្លាប់ថ្ងៃណាម៉ោងណាអញ្ចឹងណាហើយហើយកណាមានដែរលក្ខណៈខាងលើនោះប៉ុន្តែកណាចង់និយាយថាតិចអាទេពណមឯកណាក៏មានដែរទេពណមអូខេហ្នឹងហើយហើយរៀបចំសពសំព្រោះគ្រូស្អាតហើយយកបើចាស់ចាស់គាត់ថាអូមានខ្មុំទៀតណាគ្រូខ្មុំណាខ្មុំខ្មុំកណានេះខ្មុំមកមកតខ្មុំមកជួយរំលែកទុកដែរទេណា អត់ទេបើតាមកណាមើលទៅវាក្លិនបកាគ្រូអូណាចង់និយាយថាបកាហ្នឹងនេះបកាហ្នឹងបកាស្រស់គ្រូអូណាទៅទៅនេះមើលអានេះក៏ខ្មុំធំមិនត្រង់នេះទេមិនត្រង់ស្រាំងទេហ្នឹងខ្មុំខ្មុំប្រយ័ត្នតិចទៀតប្រយ័ត្នអត់តើណាបើទៅជាក្អមធំធំមកកាមកមកផ្កាមកក្អមរោមមកឡើងឈូសវិញណាធម្មតាតិចកណាមិនដែលជួបទេគ្រូ កណាមិនដែលជួបទេធម្មតាបិណ្ឌសពយើងមានចំហាយមិនចឹងអប៉ុន្តែដែលជាឃុំមកភូមិធំអាហ្នឹងគេហៅបើយួនគេហៅអង្គជួអូដេចស្លូតហ៎អត់មានធ្វើអីហ៎ហើណានឹងហើយ4 5កូនហ៎គ្រូប្រាស់គ្រូបើឲ្យជាច្បាបិណ្ឌសពយើងដឹងថាសព ធម្មតាអូធម្មតាចំហាយធម្មតាចំហាយធម្មតាបនតបសម្បូរសត្វព្រុយទៀតណានៅនេះមានមានកណាហ្នឹងហ្នឹងកណាចង់និយាយជើងបែកជាមានខ្មុំវិញកណាក៏ឃើញប្លែកដែរហើយខ្មុំវាតលែងណាមានអូបរៀបរៀបដូចជាកណាមុំធម្មតានិយាយថាតុបតែងខាងមុខស្អាតជាងនេះមាន ហើយហើយកណាអាក៏មានទម្លាប់នឹងដែរគ្រូក្រាំងកាកាវតាហើយកណាក៏មានដែរនឹងបែបបុរាណណាហើយក្រាំងសុតក្រាំងកាហ្នឹងក៏សុតថ្ងៃសុតសុតសុតក្រាំងកាវតាសុតដែលមកទឹកហើយហ្នឹងហើយសុតជំងឺហើយហើយនឹងបែបបុរាណកណាធ្លាប់រៀនវត្តដែលមានលក្ខណៈបុរាណណានេះអញ្ចឹងយើងចាស់ចាស់គាត់កសោយអញ្ចឹងយើងសុត ក្រាំងកាវតាបាទហើយដល់ចំណែកហេកណានោះគេហៅថាសូត្រធម្មធាននេះចឹងណាបីយប់បីរៀបតែគេមកវេនកណាក៏មានដែរមានអីកន្លែងណា ដែលត្រូវបង្ហាញទៅទៀតអាចទៅប្រិយមិត្តយើងកណាចាប់អរំបង្ហាញរូបផងបង្ហាញរូប បង្ហាញរូបគាត់ផងហើយរូបរបស់ញាតិញោមប្រិយមិត្តបានឃើញផងបង្ហាញរូបថតគាត់ផងបងដល់កន្លែងណាអត់ទេ អឺទៀនទៀនបន្តិចទៅទៀនយកកណ្ដាស់ប្រូក្រាមមានកណ្ដាស់ប្រូក្រាមកាត់បនកម្មវិធីបននេះទៀនណាចាំមើលជួគណៈកម្មការបនគេមើលមានសរសេរសម្បត្តិនៃសរសេរសម្បត្តិតែជួតំណែងអីទេទេនឹងមានតាអានឹងក៏ចាប់ផលចាប់អីនេះអានឹងលក្ខណៈចាប់ផលប៉ុន្តែបើតិចក៏មានមាន បំរុងនេះចាប់ផលផលពណ៌ធំចាប់ផលណាណាប៉ុន្តែបែបនេះក៏គណៈកម្មការក៏មិនត្រូវរៀបចំណាប្រហែលជាមិនដល់ធ្វើប្រក្រាមគណៈប្រហែលជានេះទេមកពីគណៈឃើញចេះគណៈឃើញប្រហែលជាបូជានៅអានេះខាងជើងក៏ខាងណាអឺលោកថារៀបរៀបចំបូជាសពណា បាទឡើងនឹងចំការអំភោអាកណាឃើញមានកន្លែងហ្នឹងគេរៀបចំកន្លែងបូជាទេណាកណាកណាកណាកន្លែងបូជាសពណាហើយមិញលឺអូនអូនអូនប្រុសរបស់ប្រគ្រូថាគិតធ្វើអាជើងនឹងលក្ខណៈមានក្បាច់អីណោះមានលៃលក្ខអសក្បាច់តាមកម្មចិនដើ បូជាណាហ្នឹងហើយជើងជើងជើងសពជើងជើងកោះជើងអាណាជើងកោះយើងហៅជើងកោះលើកាត់ពិភាក្សាមិញណាអូខេហ្នឹងហើយហើយកណាចាំយកមុខតាបតាគរូរៀបចំស្អាតទៅ មានសួនមានអឺមានវាស្រែស្លាស់ខ្ញុំចង់ឃើញស្រុកកំណើតរបស់គ្រូមើល អាយនៅទស្សនភាពស្រាលណែមុខនោះបកាស្អាតណាបកាកណានលេងបកាជាងដែរហ្នឹងទុកដើមហើយខាងនោះវាស្រែណាជួយតាមតែយកខ្សែអញ្ចឹងហើយហើយមានឧបត្ថម្ភណាស់ទៅតាម នៅតំបន់នេះគេធ្វើស្រែ2 3រដូវទៀតប៉ុន្តែដោយសារតែអឺការពីដើមឡើយកន្លែងហ្នឹងគេគេហៅថាតំបន់ទឹកប្រៃទឹកប្រៃដល់ពេលក្រោយមកគេទប់គេទប់អត់គេទប់ទំនប់តឥឡូវទៅជាទឹកសាបទៅទៀតកណាកណាគេមានអាប្រេកទឹកឡូគេមានប្រៃកាមុនទឹកប្រៃឥឡូវមកគេទប់ទឹកទៅនៅសល់ទឹកប្រៃទឹកសាបវិញដល់ពេលទឹកសាបទៅទៅ ទៅជាអស់មានចាក់កំពុនចាក់ច្រើនណាស់ទៀតស្គាល់ចាក់ណាស់ទៀតអូចាក់ស្គាល់តើភូមិកណាឈ្មោះចាក់គ្រួងគ្រួងហ្នឹងហើយគ្រួងក៏ដើមចាក់ហ្មងហ្នឹងហើយនំបនក្បែរក្រោយតក្រោយខ្នងទៀតហ្នឹងកំពុនសាចាក់ក្រោយមកហ្នឹងវាវាគេកាប់ទឹកប្រៃទឹកប្រៃតផតទៅនៅទឹកសាបមកវិញវាទៅជាគេរៀបចំទឹកដី ទឹកសាបមកវិញទៅជាដើមចាក់ងាប់អស់ទៀតងាប់អស់លេង អាទឹកហើយកណាគុំចង់សធើបាត់ទួចទេណាគ្រូហើយហើយភូមិកណានោះវានៅប្រៃបងនោះជិតអូអានឹងវាប្រៃផងអឺសាផងសាចឹងហ៎ហ្នឹងហើយតាមតាមនីទឹកសាបអីអាកូនចាស់មានមាន បំណង ថា ទៅណាទៀតទេធ្វើដំណើរទៅណាទៅទៀត កណាថាចាំពួកគាត់ធប់បាយហើយនឹងធ្វើដំណើរធូមនេះសពទៀតអឺបងបងស្រីរបស់ យើង សុធារិនអ្នកសាព័រមានអាស៊ីសេរីហ្នឹងណាហើយគាត់ជិបទៅចោស្រុកឡើងធោះឥឡូវគាត់វិលមកហើយដល់អាស្រ័យបងគាត់បងស្រីហ្នឹងអឺឥឡូវសូថាគាត់ណាភាពសូទុកទុកបងឥឡូវហ្នឹងបងគាត់ស្លាប់ហើយហ្នឹងហើយកណាហើយថា ចេញពីកន្លែងហ្នឹងទៅទៅអឺនោះទេប៉ុន្តែនៅខាងក្បែរភូមិកណាតើកណានៅភូមិក្បែរហ្នឹងតើហើយកម្មវិធីកម្មវិធីបនសពញោមកណាហ្នឹងប្រហែលជាថ្ងៃសុក្រនេះធ្វើដំណើរចេញបូជាទាំងថ្ងៃប្រហោះពុទ្ធប្រហោះសបាន3ថ្ងៃដែរថ្ងៃព្រឹកថ្ងៃសុក្រ នៅបូជាហើយបូជានៅក្រោយផ្ទះដែលខ្ញុំគុណចាស់បានវិញកណាចង់សួរគ្រូដែរថាពេលដើមខ្មែរយើងអស់អីកណានៅខ្មែរដែរតែតំបន់ហ្នឹងតំបន់ខ្មែរអស់តែឥឡូវហ្នឹងវាយួនវាចូលមកខ្លះហើយចូលមកតំបន់ហ្នឹងវានៅជុំជុំវិញវត្តអស់ឥឡូវខ្មែរយើងអាចឥឡូវទៅជាលក់ដីលក់អីក្បែរក្បែរវត្តហ្នឹងអស់ខ្លះខ្លះហើយអានេះកមុនមកជួអានឹងចូលលក្ខណៈវត្តភ្នំសេកគ្រូវត្តភ្នំសេកឡូ បើសាត់នោះឆប់ឲ្យវត្តទៅមកណាទៅមកតាដល់ក្រាបហ្នឹងឆ្ងាយ3គីឡូម៉ែត្រ4គីឡូម៉ែត្រនោះ បានមានប្រសក់ខ្មែរយល់គាត់ទៅណាទៅបណ្ដាប្រជាពលរដ្ឋប្រសងពុតបរិស័ទហ្នឹងចំណោះជើងវត្តបានតែហេតុជា100 100ផ្ទះចឹងទាំងហ្នឹងហើយមែនប្រសង់លោកជំរាបមិញថា180គ្រួសារហ្នឹងហើយ80គ្រួសារហ្នឹងមិននៅ អាចិនត្រៃទៀតអ្នកខ្លះទៅប្រេងអង្គអ្នកខ្លះទៅនេះទៅនោះអស់ហើយអូកណាធិញហៀងក្រហៀងហៀងក្រយហៀងក្រយនោះមានផ្លូវថ្នល់ឡានអញ្ចឹងហ៎ណាតំបន់ហ្នឹងវាវាផ្លៀនផ្លូវផ្លូវមួយទៅខាងផ្សារការផ្សារអញ្ជើអូធិញឡានរត់ហ៎ ប្រហែលជាឡានធំធំហ្នឹងមានអាចចេញអាហ្នឹងអាចចេញទៅខាងក្បាលកពើទៀតហើយហើយយ៉ាងចំត្រីច្រើននឹងដងហើយកណាលមកត្រីមិនបានច្រើនជាងទេគ្រូហើយអាត្រីត្រីចិញ្ចឹមទៀតនឹងឯងមកមិនទេវាវាវាຫມត់ពេញអនហើយកណាលោកក៏មានត្រីទៀតដែរលោកត្រីចិញ្ចឹមអត់ណា តែចំអស់កណាឡើយនឹងទៅស្រុកនឹងអត់ស្គាល់ទេទៅស្រុកវិញអត់ស្គាល់ទេព្រោះឥឡូវគេដូរអស់លេងតាំងពីដីស្រែចំការផ្លោះផ្លាស់បដូរអស់គេស្គាល់ទេទីវត្តអើគ្រូហើយឥឡូវភ្លឺស្រែលោគេធ្វើទួយទួយទេមិនដូចជាបដើមទេបដើមភ្លឺស្រែគុំធំហ៎ណាគេធ្វើ ហើយដេកគេធ្វើស្មោអគ្រូពុំមិនមានតប៉ាំងមានតម្លុកអីអញ្ចឹងស្រែមកបងបោកមានតម្លុកអាឡូគេធ្វើស្មោអញ្ចឹងគេគៀសដីស្មោថេងអបាត់តប៉ាំងហើយកណាក៏អស់អស់តប៉ាំងហើយឥឡូវគេគៀដីគេយកមកលុបគេស្មើអញ្ចឹងបាត់ហើយឥឡូវក៏មានក្រមសកលតប៉ាំងហើយអូកណាក៏មានតប៉ាំងទៀតហើយកន្លែងនោះក៏មុនសិតតែដងដាវពេញឥឡូវអស់លេងទៅ ដូរអស់ណាហើយស្រែស្រែក៏មាននូស្មើធេងអស់ក៏មាននូឡុកមាននូអ៊ីទេគេគៀគ្រូឥឡូវគេគេគេគៀនេះទៅស្រែអញ្ចឹងវាឡុកដែរមិនទេអឺគេមិនអុយឡុកតិចជុំមុនមកអើតឡុកយើងឆ្លោកអូឆ្លោកឥឡូវគេធ្វើស្មើគេគៀដីស្មើអស់តែកណាឃើញមកចា នឹងវាលក្ខណៈខ្មែរដីខ្មែរយើងមិនមែនទៅដល់ណាដឹងថាដីទឹកខ្មែរបាទកណានោះកន្លែងមិនសិលនោះពីសិលនោះកណាបរិយាយមានកន្លែងរយោថ្មហ្មងគឺដីញោមសបត់ហ៎ហើយដោយគាត់ប្រឹងយើងចឹងហើយគាត់មានចាត់ថកណាអឺគាត់អោយគេនោះហ៎កូនក្មួយគាត់ទៅហើយណាដែរអាណាថានឹងគាត់អោយហ៎ គាត់អូននោះដីគាត់ក៏ដីគាត់ច្រូតគាត់មិនកំណាញ់កណាសិតសល់គាត់ដែរអេគាត់តែចិត្តឲ្យគេដោតតិចគេយកអស់ដីដែរអត់ទេគេទីថាខ្មែរគាត់អុយខ្មែរយើងហ្នឹងគាត់គាត់អុយនោះគាត់មិនក្នុងនេះថាអុយនោះសង្គ្រោះគ្រូប៉ុន្តែមិនមែនកាត់ដីអុយទេបាទនេះថាកាត់កាន់កាត់កាន់ប្លង់ណាគ្រូគាត់គ្រាន់តែថាអើជួយអុយមានចម្រោកជុងក្រែង អឺក្រោយកូនចៅរស់ស៊ីធូធារឿងឡែងអញ្ចឹងណាមិននិយាយថាឃើញនេះកាត់អោណូគ្រូកាត់អោណូប៉ុន្តែក្តាស់ប្លង់ដីគាត់មិនកាត់អោទេមកនិយាយគាត់ថាគាត់សង្គ្រោះនេះអញ្ចឹងណើតឃើញគាត់មានចិត្តថឲ្យដីកាត់ទៅពួកទីហ៊ានយកនោះ5ដល់10កងសងបានតែ8កងអីអញ្ចឹងដោយគាត់ធូឆ្ងាយធូដល់នៃផ្លូវជាតិធំមក អីគាត់នោះអត់ហ៊ានយកច្រើនណាអត់និយាយទៅហ៊ាននោះគេតែបដ ாய் ឲ្យគេយកយកអស់ឡោអត់ឯនោះណាហើយថ្ងៃមុនកណាធូនលេងក៏មួនសល់បានឈឺចាប់ទៀតវាមិនចាប់រឿងទេដីដីមុខថាវិនវងអែបនោះកំពុងយកចម្លោះជាង10គ្រួសារនោះអារឿងសំណងគាត់មិនព្រមនោះឮថាមកកង មកកងដីឲ្យ5 10លាននោះពួកគាត់ណាំព្រមទេអីងានេះកណាធូលវងវិញបានតែភែមមានតាមួយគាត់ទៅពើមកគាត់ទៅគាត់ទៅមកបដិងធូដល់ព្រេងនគរនោះគាត់ថាគាត់បើ3ថ្ងៃមុនចោះព្រេងក្រគាត់ទៅបដិងដល់ព្រេងក្រនោះមកមកកងដីគ្រូគេទៅឲ្យ5 10លានយកទីសម័យឥឡូវ5 10លានយកទីមកកងដីក្នុងនោះមកកងដីនៅតំបន់កណាឡើង 300 400លានណាលែងបើថាដីដាច់សយ៉ាមិនក្រម100លានទេនឹងដីដែលมันជិតមកបន្លែណាបើដីចប់មកបន្លែ300 400លានក្នុងនេះបាន5 10លានគ្រូថាមិនមកកងដេឲ្យ5 10លានទៅព្រោះគាត់ព្រមគាត់មិនព្រមទេអឺហើយមកព្រះអង្គសួរឯងរឿងវិនវងដែបហ្នឹងមានសុខភាពមិនដែរទេគាត់ 4 5ខែក្រោយគាត់ធ្វើមិនបានគ្រូគាត់គាត់មិនធ្វើការនោះដូចជាគេពីនៃពីនៃនោះ4 5 6ខែក្រោយនោះអឺគាត់ថាគាត់សុកចិត្តព្រោះលុយគាត់ចាប់ចំផាកឯងព្រមតានីខាងជាង10លានអឺមកពីគេថានោះនឹងគុកនោះមួយថ្ងៃគេកំណត់បើថាធ្វើបកអាក្របក្របស្វាយចន្ទានោះ មួយថ្ងៃគេកំណត់ឲ្យយើង10គីឡូហើយហើយហើយអាសម្បកនោះចេញឧទាហរណ៍ថា10គីឡូចេញទៅ អាសម្បកនោះកំតិចសម្បកជើងបោកចេញនោះកំងាន់ដល់2ខាំឬ3ខាំណាលើប៉ុណ្ណឹងគេពន័យយើងទៀតគេទៅឆក់បំផត់ដៀងណារូធម្មតាដែរកណាគិតនិយាយហើយហើយនេះនឹងឆក់បំផត់ដៀងធនកម្មប៉ុន្តែបើមានលុយដេកស្រួល ឧទាហរណ៍តិចថាមួយខែទៅហាឡា2លានទៅ100អញ្ចឹងអឺឡាគ្រូដេកស៊ីអានេះថាបើណាក់មានលុយគ្រប់ណាក់មានគឺគេដេកស៊ីអាគុកណាក់មានគេដេកស៊ីដល់យើងក៏មានលុយហើយគាត់ចាប់ចម្ប្រាក់ប៉ុន្តែនាគារនោះគៀង10លានមុំពីគាត់ថាគាត់ឈឺជំងឺគាត់ធ្វើផលកម្មជុំទីបោកក្របស្វាយវាតិចក៏ឈឺក្បាលហ្នឹង តែដូចចឹងឯងគាត់មិនធ្វើការងារនោះអឺ5 6ខែនោះគាត់និយាយថាមិននឹងចេញហ្នឹងហើយដូចឆ្នេះចាប់ណាល់ឲ្យផនធនាគារមិនបាច់សងវាស្អីទេហ្នឹងហើយថ្ងៃកណាទូនេះនោះមកបានថាកណ្ដាផ្លូវគាត់អឺពួកអូនគាត់ហ្នឹងឲ្យដឹងនឹងថាពលីហៅទូសួនហមមកពីថ្ងៃនោះគាត់កណាចេញផិត3គីឡូម៉ែត្រពលីចរាចរណ៍នោះស្ថានភាព ស្ថាកឆែកខេก่อนកណាអឺសុំយកឲ្យវាតែយកអត្តសញ្ញាណឲ្យបានមើលហើយកណាឃើញមានទេកណាឲ្យស្រួលកណាដឹងថាវាមិនមែនធ្វើអាលក្ខណៈអីឆែកខេទេអូវាឆែកមែនហើយតាមថាបើយើងមិនធីមិនបាច់ទេឥឡូវយើងស្ងំបើយើងនិយាយចង់និយាយឡើងនោះវាខាំងយើងនោះវាធ្វើខាតពេលវេលាយើងទៀតប៉ុន្តែវាខាំងផែជា10 10នាទីទេ ណាហើយនេះចូលវាងជើងគេនេះណាគ្រូចូលជើងទិញជប់និយាយគ្រូចង់លោកចង់សុំទាណាគ្រូទៅជើងមិនដែរសុខសប្បាយហើយកណាសុខសប្បាយគ្រូហើយធ្វើដំណើរដូចហត់ខ្លាំងហ្នឹងតាមមើលមុនទៅកន្លែងអឺវិនបងដេបផងហើយទៅសួរសុកសុកវិនដេបផងឆ្ងាយផងមុនទៅដល់ខេត្តពលាវហើយទៀត ហើយឥឡូវមកដល់ពលាវនេះទៀតតែពលាវស្រុកកំណើតរបស់ឥឡូវមានមានអារម្មណ៍យ៉ាងម៉េចដែរបានមកអត់ហ្នឹងមានអារម្មណ៍សប្បាយគ្រូយើងមកបណ្ដែលមកសោះបានមកយើងទិដ្ឋភាពហ្នឹងឯងសប្បាយគ្រូហត់យ៉ាងណាក៏សប្បាយដែរអឺបានមកមកជួយរំលែកទុកដូចជាសប្បាយវិញវិញរំលែកទុកឃើញតើគ្រូលេខទុកបងនេះថាយើងយើងបាត់ទុកមកសុបាយវិញអញ្ចឹង បាទបាទហ្នឹងហើយហើយសំដែងពីអារម្មណ៍ចូលរួមលេខទុកយ៉ាងម៉េចក្នុងនាមជាយុវជនបានចូលធ្វើការជាមួយនឹងលបងហ្នឹងពីដើមទីមកឥឡូវបានទៅជាញោមស្រីហ្នឹងបានទទួលមរណភាពហើយឥឡូវអ្នកម្ដាយហ្នឹងបានកាត់ស្លាប់ទៅហើយតើប្អូនក្នុងនាមជាប្អូនលបងដែរអឺសំដែងអារម្មណ៍យ៉ាងម៉េចដែរបាទគូមានសំដែងមានអារម្មណ៍កើ នេះដែរគ្រូ cũng ដូចថាមានអារម្មណ៍ដូចថាគ្រូជាបាល់ដុកដូចថាគ្រូបាទបានបាត់បងទៅញោមបង្កើតជាងណាឬក៏ចាត់គុណនឹងគ្រូដូចទឹកគ្នាដែរបានមករំលែកទុកគ្រួសារគ្រូបាទមិនលើយើងយើងជួយរំលែកទុកនឹងប្រយសង្ខារយើងក៏មិនទៀងគ្រូឯងតែងទៀងតែងកាត់ចាស់ស្លាប់ជាការធម្មតាទេប៉ុន្តែមានការដូចថាគ្រូបាត់បងដូម្ដាយបង្កើតរបស់គ្រូចឹងណា ហើយរួចរំលែកទុករួចស្ដេចគេអើបានបងស្គាល់ឲ្យគាត់ហើយនឹងបានធ្វើកម្មវិធីឲ្យរួចស្ដេចគេអើលើមានបងប្អូនយើងគេសម្ដាប់សម្ដាយគ្នាសួរគ្នាទៅវិញទៅមកពីសកម្មភាពនោះនឹងទៅវាបិចចិនបនួតំបន់គ្រូនោះប្រពៃណីវប្បធម៌បិចគេនៅតំបន់គុណបិចបិចចឹងសម្ដាប់សម្ដាយជីវិតនឹងលោកមានមីងក្បែរក្បែរនឹងចឹងណាហើយគាត់មានរយៈមានសភាពរយៈមិនដែរ បាទការគាត់រាក់តាក់នឹងគឺថាបងបួលគ្រូបងបួលរាក់តាក់ថាសបាយបងប្អូនបានមកប្រកេតនានាអញ្ចឹងណាបាទឯទទួលទៀតបាទរឿងទៀតនឹងមានគ្រប់សពគ្រូបងបួលគ្រូអូខេហ្នឹងហើយហើយហើយនឹងបន្តពីហ្នឹងទៅធ្វើដំណើរទៅណាទៀតឯក៏ទៅទៅស្រុកវិញបន្តពីនឹងលឺតាធ្វើដំណើរហ្នឹងបើសិនជាដើរផ្លូវដើរផ្លូវយើងចោះឆ្លងទូកផាហ្នឹងពេលជាជួល ចូលនឹងកិនឆាងចូលចាក់ធ្វើជាចូលរួមរំលែកទុកបងស្រីបងយើងទៀតដែរចាំមើលមកចាំមើលសួរបងប្អូនទាំងអស់នឹងគ្រូមកគាត់បានយើងបោះជាងបានផ្លូវនោះយើងចូលរំលែកទុកបងស្រីបងយើងទៀតដែរចាហើយមិនហេតុដោយបណ្ដេចបានជាប្អូននោះមានអំណងមកចូលរួមបនសពម្ដាយរបស់ញោមញោមរបស់លោកបងនេះ នឹកឃើញមិនបាទគ្រូបាទគ្រូនឹកឃើញមិនតែគ្រូឲ្យកូនកូនជាសកម្មមិនចិនហ្នឹងគ្រូទាំងអស់បានអឺបានដឹកនាំណែនាំឲ្យកូនគុណនឹងបានដឹងយល់ពីសិទ្ធពីច្បាប់ពីក្នុងរៀនចិនចិត្តដើម បានគ្រូបានណែនាំមកវិញហ្នឹងដូច្នេះយើងជាគ្រូនឹងកូនកូននឹងដូចថាគ្រូសាតែមួយអញ្ចឹងណាគ្រូអូខេបាទយើងរឿងគ្រូសាតែមួយដូច្នេះទៅមាន ការ បានដឹងនឹងថាញោមស្រីរបស់គ្រូនឹងបានធ្វើ ធ្វើដំណើរមរណៈនេះដូច្នេះយើងក៏មិនអាចណានោះស្ងៀមបាន ទេក្នុងយើងក្នុងនាមយើងជាមហាគ្រួសារមួយហើយយើងមិនអាចនោះស្ងៀមបានដូច្នេះមានតែមកមានអីទេមានតែមករំលែកទុកជួយរំលែកទុកគ្រួសារគ្រូនោះហើយថាអត្តន័យយ៉ាងម៉េចដែរដែលបងអូនខ្ញុំថាការសាមគ្គីគឺជាធម្មតាមាត់យើងណាក៏និយាយកើតដែរពាក្យថាសាមគ្គីស្គាល់ថាស្រួលនិយាយដែរប៉ុន្តែក្នុងការអនុវត្តហ្នឹង ចង់ឆ្លោះបញ្ចាំងអំពីការសាមគ្គីនៅកន្លែងដែរពេលដែលយើងមានទឹកចិត្តកណ្ដាលលឺមិនច្បាស់គ្រូកណ្ដាលខ្លះលឺមិនច្បាស់គ្រូអើភាសាមកចង់និយាយថាពាក្យភាសាមកគីដែរចង់និយាយពាក្យភាសាមកគីនោះណាណាគឺដែរប៉ុន្តែក្នុងនេះដែលបងអូនមកចូលរួមនោះចាំបង្ហាញភាគីយ៉ាងម៉េចដែរបើបើទូរស័ព្ទនេះដាច់សេវ៉ានិយាយមិនច្បាស់គ្រូនេះដាច់សេវ៉ាអូខេ អអីហ្នឹងបងបែរទៅក្រោយទៀតទៀតដើម្បីទៅជួបសម្ភារបងប្អូនបន្តទៀតណាបាទបាទអឺក្រាក្រាគ្រូនឹងជួយសាប់នេះក៏ដាច់ដាច់សេវាអីគាត់មកច្បោបើនឹងឆ្ងាយ website ថាគ្រូនឹងចាអឺ នេះគ្រូនេះគ្រូអីចឹងអឺគ្រូគ្រូនោះគ្រូណាណាតាបាត់តានោះនោះឡាយឡាយណាមែនទេមិនទេបាក់ហើយហ៎បាក់ហើយលាក់កតាជឿងលាក់កតាអើគ្រូនឹងដល់ អឺបងអូនគ្រឿងហើយបងអូនគ្រឿងមានមានអីចង់ចង់សម្ដែងបន្តទៅទៀតចង់និយាយបង្ហាញអំពីភាពសាមគ្គីយ៉ាងម៉េចដែរពេលដែលបងអូនចូលរួមក្នុងកម្មវិធីហ្នឹងអឺពេលដែលយើងធ្វើការជាមួយគ្នាដែលមានបញ្ហារួមគ្នាមានសេចក្តីទុកអឺផ្ទៃក្នុងគេហៅមានសេចក្តីទុកក្រុមគ្រួសារអញ្ចឹងបងអូនចង់សម្ដែងអំពីផ្ញើសារទៅដល់ប្រជាពលរដ្ឋយើងយ៉ាងម៉េចដែរដែលពេលយើងមានសេចក្តីទុកកើតឡើងគេហៅទុកអសន្នណា គ្រោះគ្រោះអាសន្នកើតឡើងតើបងអូនក្នុងនាមយើងជាបងអូនយុវជនចង់បង្ហាញសារយ៉ាងម៉េចដែរបាទនៅគ្រោះអាបើនិយាយរមកទៅអាយើងនិយាយក្នុងកម្មវិធីមានទុកហ្នឹងពីព្រោះបងអូនណាព្រឹកយើងដល់ការងារហ្នឹងពីអាយុពីថ្ងៃថ្ងៃមុនហ្នឹងក៏មានការនឿយហត់ដែរដល់ពេលពួនដេកហ្នឹងដល់ពេលឃើញលោកគ្រូព្រះអង្គ អឺថយនឹងគាត់មានខលមកប្រាប់គាត់ខលមកប្រាប់ហើយដល់ហើយគាត់ថាគាត់ខលមកប្រាប់រឿងអឺបានសពអឺលោកជាយហ្នឹងហើយបានបងក៏មិនថនមានបានចូលមើលដល់ពេលចូលមើលទៅបានឃើញខ្ញុំលោកគ្រូលោកថាបើមកចូលរួមបានសពឲ្យលោកគ្រូលោកមកចូលរួមដែរដល់ហើយរួចទៅបានឥឡូវលោកគ្រូលោកលវលលោកលវលលោកវាបានមកចូលរួមផងហើយដូច្នេះបានបងប្អូនក៏ផ្សេងផ្សាយទៅដល់បងប្អូនក្រុមយុវជននឹង ពីប្រកអត់មានអ្នកណាដឹងទេពីប្រកមិនថាម៉េចហើយដូចជាប្រពន្ធយើងខែទៅវាងជើងអីវិញជើងគាត់គាត់មិនមិនថាមិនបានមើល Facebook អីចឹងព្រោះព្រឹកឡើងអញ្ចឹងបងប្អូនឃើញហ្នឹងហើយបងចង់ឲ្យបងប្អូនយើងអឺសាមគ្គីគ្នាការដែលមានទុកតបីអានៅខេត្តណាក៏ដោយបានធ្វើការរួមគ្នា បានអឺស្របមតិគ្នាហើយនឹងយើងបានសហការគ្នាការងារនីមួយៗដូច្នេះរឿងជាការ អឺមកចូលរួមរំលែកទុកឬមួយបានអ្វីអ្វីក៏ដោយយើងចង់ឲ្យបានមានការសាមគ្គីមួយខេតមួយទៅឆ្លងទៅមួយខេតមួយដូច្នេះយើងចង់បញ្ជាក់អឺអឺប្រាប់បងប្អូនអឺទូទាំងសកលលោកព្រមទាំងនឹងយើងចង់ប្រាប់ដល់ជនជាតិផ្សេងផ្សេងអឺនៅក្រៅប្រទេសអញ្ចឹងណាព្រោះយើងចង់បញ្ជាក់ថាបងប្អូនយើង ខ្មែរកម្ពុជាក្រមនៅតែមានការសាមគ្គីគ្នារួមភាព គ្នាដើម្បីយើងនឹងចោះទៅធ្វើការអ្វីៗមួយមួយយើងឲ្យបានទៅរាល់ខេត្ត ហើយប្អូនក៏មានការរីករាយសប្បាយដែរដែលបានមកដល់ទឹកដីខេត្តពលាវនឹងបានពីរដងលើកនឹងលើកទី2ដងពីព្រោះលើកទី1នោះពេលថ្ងៃទី10ថ្ងៃទី11ថ្ងៃទី11នោះប្អូនមានចោះទៅស្វែងរកខាងភ្នោស្នាសួរស្នាមស្នាទានៅខេត្តពលាវដែរថ្ងៃនោះដូច្នេះម្ដងទៀតជាលើកទី2ដូច្នេះគោលបំណងនឹងដែលប្អូនចង់បានជាយូរណាស់មកហើយពីព្រោះប្អូន អឺចូលរួមសង្គមអឺ5ឆ្នាំ ឆ្នាំនេះបងក៏មានថាដល់ពេលមានឱកាសយើងចង់អាសាមគ្គីគ្នា ចង់រួមគ្នាដើម្បីយើងចោះទៅមកខេតនីមួយនីមួយហើយនឹងបងប្អូន ការចោះសួរសុខទុក្ខការពេលជីវភាពការរស់នៅបងប្អូននៅខេតនីមួយនីមួយចឹងមានការយ៉ាងណាអីអញ្ចឹងនឹងបងក៏ចង់ដឹងដែរចង់ដឹងរឿងដែរប៉ុន្តែដូចថាឱកាសដែរវាមិនដល់ហើយដូច្នេះពីប្រុសអឺ ឲ្យលោកគ្រូលោកដឹងស្រាប់ហើយពេលប្រពន្ធពូនហ្នឹងពេលកាលនោះយើងនៅមានការងារឆប់ឡប់ទៅយើងធ្វើណាយើងមានលុយកាក់ខៀងគ្រប់គ្រាន់ដែលយើងទៅដល់ពេលចាប់ដើមដល់ពេលគេបាត់រឿងខាងសត្វតកិច្ចការងាររស់ស៊ីពូប្អូនដូចពូនយើងខាញហ្នឹងទៅអារឿងការថាវាកាលនោះវាប្របាំងតិចហើយដល់ពេលយើងទៅហ្នឹងឆ្ងាយឆ្ងាយហ្នឹងយើងមិនអាចជិះម៉ូតូបានទេជិះម៉ូតូខ្លាចដូចយើងមានអឧបហេតុនៃកម្មផ្លូវអញ្ចឹងមានតឡាន ចឹងណាដូច្នេះហេតុស្រាប់ឆ្ងាយឆ្ងាយយើងដូចបងប្អូនធូដូចចោសួរសុកទុកអឺពេលសុខភាពបងវិនបងដែបទៅចេញពីគុកក្នុងផ្លូវថាក្នុងឆ្ងាយឆ្ងាយមែនតើដល់3 4 500គីឡូដីអញ្ចឹងហើយយើងទៅលុយឡានមកអញ្ចឹងអស់ស្រាប់3 4 5លានទៅមកលែងមកលែងអញ្ចឹងណាដូច្នេះអឺបើយើងក្រុមក្រុមយុវជននឹងមានការអឺរកអឺ លុយថាវាការបានយើងសម្រាប់យើងប្រើប្រាស់យើងដល់ផ្លូវហ្នឹងក៏មិនមិនចោលបងប្អូនដែរទោះបីបងប្អូននៅខេត្តណាក៏ដោយការជួបឧបសគ្គអ្វីឬមួយការ ខ្វះខាតអ្វីក៏ដោយការជីវភាពរបស់នៅបងប្អូនខ្មែរក្រមហ្នឹងយើងតែងតែខ្វល់ខ្វល់ហើយយើងតែងតែយកចាត់ទុកដាក់ពួកគាត់អញ្ចឹងដូច្នេះបងអូនចោះមកដល់ខេត្តពលីជាលើកទី2នេះអឺក៏មានបានដឺសួរពីសុខភាពបងប្អូននៅជុំវិញនឹងខ្លះខ្លះដែរហើយការរស់នៅ ពួកគាត់នឹងខ្លះខ្លះដែរដូច្នេះយើងធ្វើដំណើរយើងធ្វើណាក៏ដោយក្នុងដំណើរយើងធ្វើទៅមួយប៉ុន្តែក្នុងមូលហេតុយើងចង់បានចំណេញផលពី3រឿងដើម្បីយើងចង់បានអានឹងដែលពលអញ្ចឹងដូច្នេះដូចតាមពួកគាត់នឹងមិនដឹងថាមិនទេណាពួកគាត់នឹងចំណេញពួកគាត់ផ្សេងផ្សេងនឹងថាអឺត្រូវមករឿងអញ្ចឹងចង់បានមករឿងអញ្ចឹងចំណេញបងទេពលមិនអញ្ចឹងតែយើងត្រូវយើងអឺទី1បានចូលរួមរំលែកទុកនឹងការទុកក្រុមគ្រួសារលោកគ្រូហើយនឹងទី2ទៅឃើញបងប្អូនចូលមករួម បានអញ្ចឹងពួកក៏មានចាត់សួរមើលពួកគាត់ធ្វើដំណាំដាំដោះស្រោមក៏នៅនឹងបានថ្លៃថប់អីអញ្ចឹងដំណាំបានដាំបានអីអញ្ចឹងណាការរស់នៅរបស់គាត់នឹងយើងក៏ចង់ដឹងដែរដើម្បីយើងនឹងថាអឺនៅបងប្អូននៅខេត្តពលាគាត់មានប្រាប់ថានៅអញ្ចឹងអញ្ចឹងអញ្ចឹងហ្នឹងហើយរឿងការងាររស់ស៊ីលុកដូអ្វីក៏ដោយរឿងការស្រោមក៏អញ្ចឹងយើងក៏ចង់ដឹងដែរហ្នឹងមួយដែលយើងចង់ដឹងបាទហ្នឹងហើយបងប្អូនក៏មានយោបល់តែប៉ុណ្្នឹងតែពេលប្រុសយើងហើយនៅទៀតពេលប្រុសអាដូច ឥឡូវដូចពេលមុនមកហ្នឹងបងអាសាត្រូវខិតខិតខ្លាំងដល់ពេលខិតខ្លាំងចឹងទៅជាការយើងជឿទៅដល់ខិតខ្លាំងព្រមមានអង្គបាអាញាតគេតាមផ្លូវចឹងគេទៅស្ថាកយើងស្ថាកមុខស្ថាកក្រោយមកយើងចូលផ្ទះបងប្អូននេះចឹងណាអញ្ចឹងជាការនេះជាការប្របាក់មួយដែលបងប្អូនបងប្អូននឹងចោះទៅសួរសុខទុក្ខបងប្អូនហ្នឹងហើយហើយបងទៅខិតមកជ្រូកក៏បាន ទៅកាត់ក្រមួនសចាហើយនឹង លោកគ្រូនឹងមកចេះពីប្រោះជាការដែលយើងបាន ស្និទ្ធស្នាលនោះមានតែមានតែក្នុងមកខេត្តនោះដែលមានក្រមយុវជនយើងមិនណាក់ណែមានដូចថាដូចថាឥឡូវដូចថាខេត្តខ្លាំងអញ្ចឹងមានអឺបូនយើងកាយព្រោះខេត្តខ្លាំងអាខេត្តប្រពន្ធចឹងកាយឥឡូវខេត្តមាត់ជ្រូកចឹងដូចថាមានលោកគ្រូចៅសារ៉ាតអីចឹងចេះដែរអញ្ចឹងយើងនឹងសាស្និទ្ធស្នាលវាស្និទ្ធស្នាលជាងហើយឥឡូវដូចថាប្រៃជឿសៃណែប្រៃជឿសៃដូចថាខេត្តឡុងហោមានបងសុងចន្ទាលោកបងគឹមគឹមអីចេះដែរអញ្ចឹងតែមានការស្និទ្ធស្នាលជាងហើយដូច្នេះ អឺដូចឥឡូវនៅខេតខេតខេតក្រមូលសអខេតខេតប្រប្រៃរស័យតែខេតប្រៃរស័យយើងក៏មិនមានយុវជនណាដើម្បីបើយើងចោះតមនឹងថាចោះតទាំងណាក់ណាឬចូលតចនាហើយមិននៅសកលណាក់ណាឃើញទេហើយដូចថានៅខេតតាខ្មៅយើងក៏អត់មានឥឡូវនៅខេតពលាអញ្ចឹងអឺខាងនេះថាឲ្យមករួមចឹងឥឡូវយើងដឹងណាយើងបានសកលខ្លះខ្លះអញ្ចឹងតែចោះមកអញ្ចឹងឲ្យយើងសកលដល់ពេលមានរឿងអីក្រោយយើងតម្រង់ទៅចាស់បងនោះចាស់ប្អូននោះដើម្បីយើងមើលផែនការពួកគាត់អញ្ចឹង ដូច្នេះបងអូនចង់ឲ្យបានចង់ឲ្យទស្សនាមទៅបងប្អូនរបស់យើងក្នុងនេះខេត្តនីមួយៗសូមឲ្យជួយតំណាងខេត្តដើម្បីការពួនពួនចោលទៅធ្វើការនិងចោលការសួរសុខទុក្ខការជីវិតប្រហូននឹងឲ្យបានស្និទ្ធស្នាលបន្តិចបាទអឺការការដែលយើងចងបណ្ដាញនោះគឺជាបណ្ដុំព័ត៌មានជាជាការបង្ហាញពី ភាព ស្និទ្ធស្នាលជាការពីការចងស្រាក់គ្នាដើម្បីកុំអោយ បែកគ្នាដែលយើងមានការចងជាសំណុំចងជាជាក្រុម ជាបកជាក្រុមរបស់យើងធ្វើឲ្យមានការស្រឡាញ់គ្នារាប់អានគ្នាធ្វើឲ្យធ្វើកិច្ចការងារអ្វីក៏បានសម្រេចដែរបើអញ្ចឹងបងអូនមានវិជ្ជាបាយណាដើម្បីធ្វើឲ្យមានក្រុមរបស់យើងច្រើនក្រុមឧទាហរណ៍ថាខាត់ពលាវខាត់ឃ្លាំងខាត់តមុនស មានក្រុមតើបងអូនមានគម្រោងការដើម្បីឲ្យមាន ក្រុមយ៉ាងដែរបងណាមានណាពេលគ្រូប្រពេលពេលប្រុសហ្នឹងអា អឺឥឡូវក្រុមអ្នកចែងមុខសកម្មហ្នឹងដូចជានៅគុំតកោច្រើនហើយពីប្រពក្រមពួកប្អូននៅខេត្តពលាវហ្នឹងមានដែរមានមកក្រុមចំនួនជាង10 10ឆ្នាំដែរប៉ុន្តែបងមិនស្រានឲ្យពួកគាត់នឹងចេញមុខទេពីព្រោះយើងនឹងនៅការបណ្ដោះបណ្ដាលគាត់នៅការបង្ហាត់បង្រៀនគាត់នៅការយើងដឹកនាំគាត់ហើយយើង បញ្យល់ប្រាប់គាត់រឿងការច្បាប់ដូច្នេះការដែលយើងចូលរួមសង្គមនឹងទៅជាប៉ັດនៅកន្លែងណាហើយបើយើងនិយាយនឹងវាខុសច្បាប់នៅកន្លែងណាឬមួយយើងនិយាយនឹងក៏ត្រូវកន្លែងណាយកយើងទៅយកច្បាប់ណាមកប្រើខៅអីវិញចឹងណាដូច្នេះបងអូននឹងកំពុងតែបណ្ដោះបណ្ដាល ពីប្រពអូនណាបណ្ដោះបណ្ដាលនៅខេត្តពលាវនឹងជាង10ផ្នែកហើយនឹងនៅនៅខេត្តក្រមួនខេត្តប្រៃជើសីនឹងទៅបានតែពីអាណាទេដូច្នេះនៅខេត្តប្រតាប៉ាំងច្រើនហើយខេត្តប្រតាប៉ាំងនឹងយ៉ាងជិត50ណាកដូច្នេះកន្លែងដែលដែលបងប្អូនខ្មែរនឹងដែលពួនបណ្ដោះបណ្ដាលនឹងគឺមិនថន់អុយសកម្មទេក៏មិនថន់អុយចេញមុខដែរពីព្រោះយើងគេថាយើងពឹងរៀនទៅមិនថន់ដល់មិនថន់ចាប់ថ្នាក់ទេតែប្រតាថាមិនថន់ចាប់ថ្នាក់តែមិនថន់ចាប់ថ្នាក់ បាទមិនថនរឿងមកហើយព្រមយើងប្រាប់ថាពួកគាត់បងដើរទៅធ្វើអញ្ចឹងហើយនឹងឡើបើបងទៅទៅតាមនឹង phải ជៀវវាងរឿងនឹងរឿងនឹងអីអញ្ចឹងយើងអានឹងយើងត្រូវទៅទៅអញ្ចឹងអានឹងបង្ហាត់គាត់ក្រងមកសប្តាហ៍នៅចិត្តចិត្តគឺបងបង្ហាត់ម្ដងតែបើទៅឆ្ងាយឆ្ងាយពួកគាត់នឹងធ្វើការនៅអឺបញ្យើងនៅអេអេព្រៃនគរអញ្ចឹងពួកនឹងឡើងទៅតែឡើងទៅឱកាសត្រង់ឡើងណា ថ្ងៃអាទិត្យគាត់បានជប់អញ្ចឹងយើងជួបជុំគ្នាមកផឹកកាហ្វេអញ្ចឹងយើងបង្ហាត់ព្រឹតម្ដងណាហាត់ព្រឹតម្ដងថាអារឿងហ្នឹងដែលគាត់មកធ្វើអញ្ចឹងយើងដូចថាដល់ពេលបណ្ដោះបណ្ដាលឲ្យគាត់រឹងម៉មឲ្យដឹងរឿងច្បាប់រឿងម៉មផ្លឹមដល់ពេលក្រោយហ្នឹងយើងអាចឲ្យគាត់ពួកគាត់ហ្នឹងចេញមុខបានហើយឲ្យយើង បង្ហាញគាត់ឧទាហរណ៍ដូចថាបងអូនត្រូវនឹងយកសំភោសិទ្ធិអង្គការសហប្រជាជាតិហ្នឹងក្នុងក្នុងមួយដងតូចអញ្ចឹងឲ្យគាត់យើងអានឯងតំពមេត្រាទីម៉ានទីម៉ានអញ្ចឹងក្នុងមួយដងអញ្ចឹងឲ្យគាត់អាន5តំព ឲ្យគាត់មើលក្នុងច្បាប់នោះសិនហើយដល់ហើយបើអស់ច្បាប់នឹងហើយយើងងាកមកច្បាប់របស់វៀតណាមដល់ពេលយើងធ្វើនឹងมันអាចឲ្យជាប់ចំណងរបស់វៀតណាមបានទេអានឹងជាការដែលយើងបណ្ដោះបណ្ដាលពួកគាត់បាទដល់ពេលដល់ពេលបងអូននឹងបណ្ដោះបណ្ដាលពួកគាត់ឲ្យពួកគាត់រឹងមាំពួកគាត់មានចិត្តក្លាហាន ហើយគឺអាចឲ្យពួកគាត់ចេញមុខបានហ្នឹងហើយ ហ្នឹងគឺគំនិតប្អូនល្អធ្វើចឹងទៅដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ហ្នឹងពង្រឹងស្មារតីសំខាន់មនុស្សយើងកាលណាដែលមានស្មារតីរឹងមាំធ្វើកិច្ចការងារអ្វីក៏បានសម្រេចដែរសំខាន់ឲ្យពួកគាត់យល់សិនកាលណាគាត់យល់អំពីច្បាប់យល់អំពីការអនុវត្តសិទ្ធិរបស់គាត់គាត់មានស្មារតីរឹងមាំគាត់ធ្វើការងារជាមួយយើងបានល្អចឹងណាបងណាបាទអូខេឥឡូវអរគុណបងអូនមើលមានអ្នកណាដែលតើជួបទៀតទេឥឡូវអស់នៅមានអ្នកណាទៀតមានព្រះអង្គណាគេនៅក្បែរ ព្រោះមកជន់ដាក់ស្រែហ្នឹងគាត់គាត់នោះខាងកណ្ដងកណ្ដោអត់អីទេឥឡូវបងអូនឥឡូវក្រុមគោបំណងរបស់បងអូនធ្វើយ៉ាងណាឲ្យឲ្យដំណើររបស់ យើងផ្សាយសទ្ធិជនជាតិដើមរបស់យើងឲ្យបានជួតជ្រាបទៅដល់ពួកគាត់តើបងអូនមានមធ្យោបាយមធ្យោបាយណាដើម្បីឲ្យពួកគាត់បានស្គាល់អំពីសិទ្ធិរបស់គាត់អើវាប្រកអឺយើងយើងយើង អ្វីដែលពួកបងនិយាយហ្នឹង គឺបងយករឿង ដែលយកមកវែកញែកឲ្យគាត់ស្ដាប់ដូចថាឥឡូវយើងមានយើងមានព័ត៌មានរបស់ខាងប្រទេសក្រៅប្រទេសនេះមួយប្រទេសមហាអំណាចប្រទេសដែលគេគ្រប់សិទ្ធិជនជាតិដើមអញ្ចឹងយើងក៏យកមកពន្យល់រឿងរបស់យើងដែរដែរដូច្នេះនឹងហើយហើយរឿងច្បាប់ហ្នឹងថាអូខេឧទាហរណ៍ថាដូចថាដូចពូននិយាយជាមួយពួកគាត់ថានឹងហើយដូចខ្ញុំបានទៅចូលនឹងចូលរួមហើយនឹងប្រជុំជាមួយនឹងខាងថ្នាក់ជាន់កម្ពុជារបស់អង្គការសហប្រជាជាតិហ្នឹងអាការដែលយើងនិយាយគ្នាហ្នឹងយើងនិយាយទៅអាម៉េចការដែលយើងដើរហ្នឹងយើងដើរទៅអាម៉េចហើយយើងយើងគ្រាន់តែ រឿងការតស៊ូនឹងយើងដើម្បីតស៊ូឲ្យឲ្យយួននឹងគ្រប់សិទ្ធិយើងជា ខ្មែរជនជាតិដើមអីអញ្ចឹងអញ្ចឹងណាអានោះយើងពន្យល់ប្រាប់គាត់បន្តិចម្ដងបន្តិចម្ដងយើងមិនអត់អត់មានអាចគ្រួមបានទេហើយដូច្នេះពួកគាត់ឆ្ងល់ឥឡូវពួកគាត់នឹងឆ្ងល់ឆ្ងល់រឿងអី ឥឡូវយើងសួរយើងសួរយើងប្រាប់ឡើយមកគាត់ឆ្ងល់រឿងអីដូច្នេះមានខ្លះទៅគាត់ឆ្ងល់គាត់ថាអូក្រាន់តបងបងធ្វើកម្មវិធីចែកអំណោយហ្នឹងហេតុម៉េចក៏ព្រីហតដែរអានេះគាត់ការគាត់ឆ្ងល់ណាការគាត់ឆ្ងល់ដូច្នេះយើងអាចបញ្យល់ប្រាប់គាត់ជាងថា ការដែលគេមកហ្នឹងគេអត់មានហ៊ានធ្វើអ្វីយើងទេគេមកហ្នឹងគេសន្លឹកបងប្អូនណាអុយទៅបងប្អូនចូលមកទទួលអំណោយច្រើនជាងទៅគេក៏បើគេជួលមកទៅគេសន្លឹកបងប្អូនមានបងប្អូនការភ័យខ្លាច គេមកនឹងដើម្បីថាអូបងប្អូនឃើញថា អូថ្ងៃក្រោយហ្នឹងអូគាត់នឹងដាក់ធានអីអញ្ចឹងអញ្ចឹងខ្លាចអង្ករបាខ្លាចមកលើក្រោយគេលែងហ៊ានហ្មងចាដូច្នេះជាការដែលគេហ្មងហ្នឹងគេសន្លប់ដែរគេហៅថាវាយទឹកបង្អល់ត្រីទេចាំមិនគេមិនមានធ្វើអីវាយើងទេបើសិនពួកដែលបងបងធ្វើខុសហ្នឹងគេចាប់បងបងទូតាំងពីយូរណាស់ហើយអានឹងយើងជេបញ្ញែប្រាប់គាត់ណាការនយោបាយដែលថាឥឡូវបងប្អូនដែលតាមដានការ Facebook ផបងហ្នឹងអានឹងនឹងបងនិយាយជាមួយគាត់ដូចថាបងប្អូនតាមដាន Facebook បងហ្នឹងមើលចំណាប់អារម្មណ៍នៅកន្លែងណា ហើយលឹមដូចថា ចាប់អារម្មណ៍នៅកន្លែងណាហើយកន្លែងណាដែលឆ្ងល់ណាកន្លែងណាដែលឆ្ងល់កន្លែងណាដែលចាប់អារម្មណ៍គឺយកលើកឡើងមកហើយដើម្បីបងដោះស្រាយឲ្យស្ដាប់ចាដូច្នេះយើងអាចដោះស្រាយយើងអាចបញ្យល់គាត់អានឹងជាការដែលគាត់យល់គាត់ខ្លះយល់ជាងគាត់គាត់មាន មានបំណងចង់រៀនដែរទេគាត់ត្រង់ហើយគាត់ចង់តែសិទ្ធិមានគ្រូបានមានប្រព្រឹត្តពេលកាល គ្រប់កម្មវិធី10ធ្នូហ្នឹងគាត់ចង់ថាគាត់ចង់ត្រូវដែរថាมันថន់គ្រប់ទេកម្រិតរបស់យើងហ្នឹងទៅបាន30 40 40%ទេมันអាចទៅរួចទេដូច្នេះចប់សិនពីព្រោះក្រុង10ធ្នូហ្នឹងគេមានច្រើនគ្នាណាអ្នកដែលក្លាហានមុនមុនដែលគេចូលរួមសកម្មប្រមាណដងហ្នឹងគឺមានច្រើនហើយ50 60ឆ្នាំគឺមានមាន គ្រប់ក្រនដែលក្នុងកម្មវិធីហ្នឹងហើយដូច្នេះយើងក៏ងាយ យើងក៏មានអាចចូលរួមដែរប៉ុន្តែយើងមកមិនថន់ដល់កម្រិតទេពីព្រោះការដែលបងអូនដែលបង្ហាត់បង្រៀនពួកគាត់នឹងទប់យើងចាប់អារម្មណ៍ថាពួកគាត់នឹងទប់បានអឺ30 40ពាក់រយទេដូច្នេះដែលបងអូនដែលចាប់អារម្មណ៍បំផុតនោះគឺបងអូននៅនៅពលីវដែរគាត់នៅពលីវដែរគាត់នៅគាត់ទៅថប់ភ្នោសេនាសេនាសួនហ្នឹងដោយកាយមិនបងអូនចោះធឿនហ្នឹងគាត់និយាយប្រាប់ថាតែគាត់នឹងនៅវត្តកណ្ដាលតែម្ដងដូច្នេះនឹងហើយដែលបងអូនចាប់អារម្មណ៍គឺគាត់នឹងគឺធ្ងន់មែនតើពួកគាត់និយាយដែរហ្នឹងគាត់ថា គិតដល់អញ្ជើញគិតអត់មានខ្លាចទេណាហើយបើសិនថាអង្គរបាលមកគាត់ថាគេយកមកមកគាត់ដោះស្រាយហើយដែលកាលដែលយើងសួរយើងសួរថានឹងហើយបើសិនណាបើសិនណា order អញ្ចឹងឲ្យយើងយើងនិយាយឧទាហរណ៍មួយទៀតហើយយើងដាក់ឲ្យគាត់ដាក់សម្ពាធគាត់ខ្ញុំថាឥឡូវបើប្រពន្ធធ្វើអញ្ចឹងមានការដែលគេគម្រាមពុកម្ដាយបងអូនអញ្ចឹងហើយអូនចូលដោះស្រាយមិនណាអាហ្នឹងយើងយើងអាហ្នឹងយើងអឺជាការដែលយើងយើងយើងដាក់សំណួរទៅគាត់ឲ្យគាត់ឆ្លើយមក គាត់ឆ្លើយមកពីប្រត់អ្វីដែលក្រុមយុវជនយើងធ្លាប់ឆ្លងសកាត់ហើយហ្នឹងគឺយើងត្រូវយកអារឿងហ្នឹងយកយើងយកមកដាក់ឲ្យអ្នកថ្មីពីប្រត់យើងដឹងថាក្រុមយុវជនរបស់យើងហ្នឹងដែលពេលធ្វើអ្វីម្ដងឺបើគេគម្រាមយើងមិនបានគេអាចគម្រាមពុកម្ដាយរបស់យើងគម្រាមបងប្អូនរបស់យើងគម្រាមខ្លែងការងាររបស់យើងមកយើងខាងងារទាំងធ្វើទៀតណែដូច្នេះយើងយើងត្រូវយកសំណួរនោះយើងយកមកសួរគាត់ ណាបើសិនគាត់ក្លាហានអាចដើរតាមសង្គមដើរដើរដើម្បីសង្គមដើម្បីជាតិឥឡូវសួរមើលបើសិនក៏បាទទូគម្រាមម៉ៃអូមែនយំស្រែកឆ្លងថ្ងៃហ្នឹងអូនដោះស្រ័យធ្វើម៉េចហើយបើលូត្រាដល់ថ្ងៃក្រោយអូនបាត់បង់ការងារអូនដោះស្រ័យធ្វើម៉េចណាអានឹងយើងចំនួនដែលយើងសួរគាត់ទៅអញ្ចឹងហ្នឹងអានឹងសំខាន់ទៅកន្លែងហ្នឹងដូច្នេះអាចពាក្យណាឡាប្អូនណាឆ្លើយត្រូវពាក្យណាប្អូនណាឆ្លើយមិនថន់ត្រូវយើងអាចអឺប្រាប់សំណួរទៅគាត់ណាអញ្ចឹងណាសំខាន់ឲ្យពួកគាត់ចេះឆ្ងល់ចេះឆ្ងល់បាទហ្នឹងចេះឆ្ងល់ កាលណាដែលយើងចេះឆ្ងល់ក៏ចង់ដឹងហើយយើងត្រូវពិចារណាបញ្យល់យ៉ាងណាឲ្យគាត់យល់សិនកាលណាដែលគាត់យល់គាត់ជាបំណងចង់សិក្សាអឺហើយមធ្យោបាយដែលបងអូន ធ្វើរាល់ថ្ងៃហ្នឹងមានឧបសគ្គត្រង់ចំណុចដែលថា គេមកធ្វើបាបបងអូនបងអូនមាន ការបាត់ទឹកចិត្តអត់ទេអឺបើថាគេថាដូចថាគេមកគម្រាមមកធ្វើបាបបងអូនគឺមានការបាត់ទឹកចិត្តទេអូនមានគ្មានអ្វីបាត់ទឹកចិត្តទេ ពីព្រោះដូចថាកន្លែងណាដែលយើងមិនសូវបានសប្បាយចិត្តទេយើងស្ងាត់មករយៈសិនទៅកន្លែងណាដែលយើងហ្នឹងហើយបាទថាកន្លែងណាដែលថារឿងផ្ទៃក្នុងផ្ទៃក្រៅក៏ដោយកន្លែងណាដែលថាយើងមិនសូវសប្បាយចិត្តក៏យើងមិនសូវមិនស្រាប់យោបល់ក្នុងយើងអញ្ចឹងតែយើងសូមស្ងាត់មករយៈសិនហើយក្នុងករណីនោះនេះថាយើងសូមមិនសូមមានមុខប៉ុន្តែក្នុងករណីយើងមិនចង់មានមុខនោះយើងក៏មានប្រាប់ទៅដល់បងប្អូនចំណាប់អារម្មណ៍ ពីព្រោះបើបើក្នុងកម្មវិធីអ្វីក៏ដោយយើងមិនមានមុខបងប្អូនគាត់តែងតែចាប់អារម្មណ៍គាត់ថាអឺហេតុម៉េចមិនឃើញប្អូនគឿងមកដល់នោះមិនឃើញបងគឿងមកអីចឹងចឹងក៏យើងក៏មានប្រាប់ទោសថ្នាក់លើដែរកម្ពុជាការគាត់សង្ស័យពីព្រោះអឺរឿងនេះកន្លែងនេះដែលយោបល់ខ្ញុំមិនសមស្របកន្លែងនេះអីចឹងចឹងយើងនិយាយប្រាប់គេកម្ពុជាការគេឆ្ងល់អានឹងការកន្លែងដែលអូនធ្វើនៅកន្លែងហ្នឹងចឹង បាទហើយបន្តឥឡូវសូមសូមធ្វើសម្ភារប្អូនត្រង់ចំណុចដែលប្អូនបានទៅជួបជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកហ្នឹងប្អូន មានភាពសบายរីករាយយ៉ាងណាដែរធ្វើដែលគេធ្វើឲ្យគេស្គាល់គេស្គាល់ប្អូនហើយគេស្គាល់សទ្ធិជួយចិត្តដើមអញ្ចឹងទៅហើយប្អូនមានអារម្មណ៍យ៉ាងម៉េចដែរពេលដែលជួបគេហ្នឹងអឺនិយាយរួមមកទៅ ពេលដែលជប់គេមុនតបូហ្នឹងពួកពួកប្អូនណាត្រេកអរណាស់ហើយព្រមដូច្នេះយើងធ្វើការជាមួយគេពេលប្រុសប្អូនប្អូនហ្នឹងពេលការប្អូននៅធ្វើការប្រេងខប្អូនក៏មានការនិយាយគ្នាជាមួយខាងខាងបងប្អូនប្រជាជនបរទេសចូលមកដែរដូច្នេះដែលអ្វីដែលប្អូនចាប់អារម្មណ៍គឺអ្នកនៅអាមេរិកចាស់អ្នកនៅខាងក្រៅប្រទេសអ្នកដែលគេធ្វើការហ្នឹងយើងនិយាយគ្នាជាមួយគេយើងមិនអាចសម្លឹងធ្វើលើសម្លឹងធ្វើក្រមសម្លឹងធ្វើមកជិះខាងបានទេយើងនិយាយគ្នាជាមួយគេយើងត្រូវសម្លឹងឲ្យចំមុខគេដូច្នេះរឿងដែលយើងប្រាប់ទៅគេជារឿងពិត អានេះចេះដូច្នេះបងអូនសบายចិត្តសบายចិត្តដែលបងអូនហើយដល់គេគេចាប់អារម្មណ៍បងអូនបំផុតនោះបងអូននិយាយថាពីប្រពន្ធបងអូនធ្វើបាន4 5ឆ្នាំឆ្នាំនឹងហើយមិនដែលបានជួបខាងក្រសួងការបរទេសជាប់មកជួបបងអូនអញ្ចឹងដូច្នេះដែលបងអូនដែលបានលើសូបងអយអាកាសខាងបងអយអាកាសមកបងប្អូនបងមកជួបហ្នឹងគឺបងអត់មានហូបបាយទេក្នុងមួយថ្ងៃហ្នឹងហើយដេកមិនលុកទេមិនទឹងទៅដល់ម៉ោងលឿនលឿនដើម្បីមកជួបអាហ្នឹងជាការដែលយើងយ៉ៃដែលយើងអាចអូខេបងឲ្យពាក្យដល់ពេលរបស់យើងអញ្ចឹងណា អូខេហ្នឹងហើយហើយគេត្រេកអរណាគេត្រេកអរហើយគេគេក៏មានការណាត់របស់យើងទៀតគេ មានការណាត់គេថាហ្នឹងហើយហើយដល់ពេលប្អូននិយាយមកអញ្ចឹងទៅដូចបងមួយខាងអឺប្រធានទួលបន្ទុកសាសនាអន្តរជាតិហ្នឹងគាត់មាននិយាយដែរគាត់ថាអ្វីដែលប្អូននិយាយហ្នឹងគាត់គាត់ទទួលយកទាំងអស់ពីប្រដអ្វីដែលប្អូននិយាយសិតថារឿងការពិតដែលគាត់ធ្លាប់មើលឃើញក្នុងសារព័ន្ធគេផ្សាយចេញមកអញ្ចឹងដែរបាទ ហើយគាត់គាត់ក៏មានការបងលបងសង្សួរមួយទៀតដែលលើដំណឹងដែលប្អូនទេការទៅលើពួកអន្តរជាតិហ្នឹងគេបានដឹងថាអឺចំណុចដែលបងលបងធ្លាប់ពិសភាប្អូនថា ជនជាតិខ្មែរយើងអត់ដែលបានឈ្នះក្តីទេទៅតឡាកាមដែលឈ្នះប្អូនមានរាយការណ៍រឿងនេះយ៉ាអារឿងហ្នឹងសំខាន់សំខាន់បងនិយាយការនិយាយរាយការណ៍មិនគេបងតា អឺក្នុងនៅក្នុងខ្មែរកម្ពុជាក្រមនឹងមានករណីអ្វីក៏ដោយគឺមិនដែលឈ្នះគេទេមិនឈ្នះគេផងថែមទាំងមានអ្នកទៅជាប់គុកទៅទៀតដូចអូពូនលើកឡើងរឿងបងវិនវ៉ាងដែបចឹងរឿងការរឿងរឿងដេតលីហ្នឹងក៏ទៅជាប់គុកអស់ពីឆ្នាំពូនក៏មានរេការទៅប្រាប់គេដែរហើយដល់ពេលគេសួរទៅខាងខាងការពារសិទ្ធិមនុស្សហ្នឹងគេសួរមកគេថាហើយចោះលឺសូ ថានៅប្រទេសវៀតណាមហ្នឹងខ្មែររបស់យើង មានធ្វើការឲ្យវៀតណាមនឹង17 10ណាក់ឯណោះថ្នាក់ធំធំអានេះគេថាដៃតឿងតំណាងរាជតំណាងរាជហ្នឹងបាទបាទយាយហើយដូចនេះទៅបិណ្ឌប្អូននិយាយថាខ្មែរក្រមបើបានការងារចូលធัวបំរើរដ្ឋវៀតណាមហើយគឺអត់មានកាន់ជើងពួកប្អូនទេបើសិនគេកាន់ជើងពួកប្អូនហ្នឹងគេអាចបាត់តំណែងផងហើយនឹងគេបាត់ការងាររបស់គេទៀតដូច្នេះគេអត់មានកាន់ជើងទេទី1ទី2ទៀតណាបងប្អូនខ្មែររបស់យើងបានចូលទៅធ្វើការក្រសួងឲ្យយួនហើយ យួនវាប្រើបងប្អូនខ្មែរហ្នឹងមកសន្លឹកខ្មែរគ្នាឯងទៅវិញហ្នឹងបងប្អូនមានរាយការណ៍ទៅប្រាប់គេយ៉ាងដែរហើយតែគេឆ្ងល់គេថាហេតុម៉េចហេតុម៉េចបានខ្មែរមិនជួយខ្មែរទៅជាមកសន្លឹកខ្មែរគ្នាឯងវិញគេថាបើគាត់ជួយទៅគាត់បាត់ការងារគាត់បាត់ឆ្នាំងបាយរបស់គាត់ទៀតណាដូច្នេះគាត់មិនហ៊ានជួយទេនឹងបងយ៉ាងអញ្ចឹងគាត់មិនហ៊ានជួយទេដូច្នេះខ្មែរពួកខ្ញុំនឹងត្រូវតែរងទុក្ខរហូតហើយប្តឹងរឿងក្តីអ្វីក៏ដោយគឺ គឺម្ដងម្ដងមិនដែលឆ្នះគេទេអារឿងដេធ្លីអារឿងអ្វីក៏ដោយគឺមិនដែលឆ្នះគេទៅចូលចេញគេទាំងអស់ហើយគេសួរថាអភិចូលតឡាការនោះមានធីវីទេមានទេវីនោះខ្មែរក៏យួនហើយបងប្អូននិយាយថាបើមានទេវីយួនក៏ដោយខ្មែរក៏ដោយក៏មិនអាចឆ្នះគេបានទេត្រូវតែចេញគេទាំងអស់មិនដែលឆ្នះគេបាទហើយមួយទៀតបងប្អូនបងប្អូនចំណុចមួយទៀតដែលបងបងចង់ដឹងថាអឺបងអូនមានបានរាយការណ៍ទៅបណ្ដាញរបស់ អន្តរជាតិហ្នឹងបានថា ហេតុដោយបដិចបានយើងចាញ់ក្តីមកពេលយើងមិនចេះភាសាយួនយើងនិយាយយួនអត់ច្បាស់ហើយបងអូនមានរាយការណ៍ចឹងដែរបាទបាទរាយការណ៍បើតែមាននិយាយកាតាមហើយគេសួរដែរគេសួរថាឡើងតឡាការនោះនិយាយយួនក៏និយាយខ្មែរហើយព្រមគេសួរថាមានអ្នកបោកប្រែទេចាណាគេសួរថាមានអ្នកបោកប្រែទេហើយមាននិយាយនោះនិយាយខ្មែរក៏និយាយយួនហើយបានបងអូនបានបាននិយាយប្រាប់ដែរថា អឺអត់មានបាននិយាយខ្មែរទេពីប្រចូលដល់យួនហើយគឺនិយាយយួនថោបីតលៀងឡើងគុំឡើងសង្កាត់ឡើងស្រុកឡើងខេត្តហ្នឹងក៏និយាយគេចាប់ឲ្យ យើងនិយាយយួនទាំងអស់ហ្នឹងគេមិនអត់មានឲ្យនិយាយខ្មែរទេហើយគ្មានការបោកប្រាស់ទេដូច្នេះការដែលខ្មែរពួកខ្ញុំមិនសូវបានចេះអឺនិយាយវៀតណាមដែលជ្រោច្រាស់ហ្នឹងឯងការដែលចេញគេហើយអត់អត់មានអ្នកគេសួរថាមិនមានអ្នកបោកប្រែទេលើក្រោយយ៉ាគេថាយ៉ាគេថាលើក្រោយបើមានរឿងអីហើយយើងនិយាយខ្មែរទៅហើយបើថាគេស្ដាប់បានស្ដាប់បានអូខេយកនឿរបស់គេសារអោយដើម្បីយើង ថ្លែងការឲ្យវាឲ្យវាច្បាស់លាស់រឿងរឿងរឿងក្តីរបស់យើងពីព្រោះយើងបើយើងមិនចេះវៀតណាមនោះយើងឡើងនិយាយអាលេងថាថាអឺមកគុកមកកម្មអញ្ចឹងយើងនិយាយមិនអស់សាច់រឿងរបស់យើងចឹងបាទអញ្ចឹងគោលបំណងរបស់បងអូនចង់ឲ្យប្រជាពលរដ្ឋយើងនឹងគួរតែប្រើភាសាយួនឬក៏គួរប្រើភាសាខ្មែរ ឥឡូវដូចថាខាងក្រសួងការបរទេសគេនិយាយមកអញ្ចឹងហើយក៏យើងធ្វើតាមគេទៅពីព្រោះគេនិយាយថាលើក្រោយបើយើងចូលទៅធ្វើការហើយក្រោយយើងត្រូវនិយាយខ្មែរពីព្រោះយើងចូលរក្សាសម្លេងដើមរបស់យើងអសរសាស្ត្ររបស់យើងសម្លេងដើមរបស់យើងយើងនិយាយខ្មែរ ដូច្នេះបើថាវាស្ដាប់បានស្ដាប់ស្ដាប់បានទេវាយកនេះមកបោកប្រែចុះអានោះគេនិយាយអញ្ចឹងបងមួយខាងគ្រប់គ្រងបន្ទូខាង សិទ្ធមនុស្សហ្នឹងគាត់និយាយប្រាប់អញ្ចឹងគាត់ថាគេយកញ៉ៃខ្មែរក្រោយមកគេយកញ៉ៃខ្មែរហើយបើវាស្ដាប់បានស្ដាប់បានឲ្យវាមានបោកប្រែគេញ៉ៃតែប៉ុណ្្នឹងទេយើងថាយើងថាយើងថាគេទៅគេឲ្យយើងនិយាយខ្មែរក្នុងគោលបំណងរបស់បងប្អូនគួរតែឲ្យជំរុញប្រជាពលរដ្ឋយើងនិយាយជាភាសាអ្វីភាសាខ្មែរភាសាខ្មែរជាភាសាខ្មែរ អូនចង់ឲ្យនិយាយភាសាខ្មែរពេលប្រយើងយើងគឺអនុវត្តតាមច្បាប់ដែលគេដាក់មកយើងមិនយើងអត់មានអ្វីខុសទេបើមានការបើមានបើមានឧបសគ្គអ្វីគេគេគេទទួលខុសត្រូវយើងតែពេលប្រគេគេឲ្យយើងធ្វើអញ្ចឹងហ្នឹងហើយយើងធ្វើអញ្ចឹងហ្នឹងហើយបើយើងនិយាយខ្មែរគេស្ដាប់មិនបានយើងគួរតែនិយាយដែរយ៉ាងម៉េចដែរអាហ្នឹងតើគេស្ដាប់មិនបានគេមាននឹកមកប្រែប៉ុន្តែបងអូននឹកឃើញថាអឺអ្នកដែលធ្វើការឲ្យវៀតណាមហ្នឹងគឺគេចេះខ្មែរទាំងអស់គេចេះខ្មែរទាំងអស់ មានលក្ខណៈគេអញ្ចឹងបាទអូខេអរគុណណាបងអូនបាទដូចបងអូនណានិយាយនិយាយចាស់អាដូចបងអូនណាមាននិយាយប្រាប់គេនៅមួយទៀតបងអូន ថារឿងទៅហ៊ានបងអូនមានលើកឡើងទៅហ៊ានរឿងវុនជុងហ្នឹងទៅបន្ទាទៅហ៊ានហ្នឹងខ្មែរហ្នឹងហ្នឹងចិនចិត្តដើមខ្មែរយើងគេចាប់ទៅទៅហ៊ានដល់ពេលគេធ្វើឃាតគេសម្លាប់គេវាយដល់ស្លាប់អញ្ចឹងនៅរដ្ឋវៀតណាមគេមិនដោះស្រាយឲ្យខ្មែរពួកខ្ញុំផងប៉ុន្តែដល់ពេលចំណែកទៅហ៊ានយួនវិញនៅឯអំបត្តិភាគខាងជើងវិញ កូនគេងាប់ទៅមួយឥឡូវមេដឹកមេមេប៉ាក់របស់គេដល់បាត់តំណែង14 5ណាកដូច្នេះអានឹងជាការដែលយុទ្ធធម៌របស់ខ្មែររបស់ខ្ញុំហ្នឹងព្រោះនឹងពូនមាននិយាយប្រាប់គេអត់រឿងហ្នឹងណាខ្មែរពួកខ្ញុំធ្វើទៅហ្នឹងគេវែងងាប់អត់មានការខុសត្រូវទេប៉ុន្តែយួនគឺគេវែងងាប់គឺមានការខុសត្រូវព្រាមគេគេរកខុសត្រូវព្រាមរកអ្នកណាដែលអ្នកមេភ្លើងព្រាមហ្នឹងហើយដល់ហើយអ្នកដែលមេមេរបស់គេហ្នឹងត្រូវអឺផ្លាក់ពេលតំណែង14 5ណាកណ្ដោះពេលខ្មែរយើងអត់មានសោះអត់មានការរកខុសត្រូវអាហ្នឹងពូនក៏មាននិយាយប្រាប់គេនៅកន្លែងហ្នឹងដែរ ហ្នឹងហើយអូខេអឺអញ្ចឹងកម្មវិធីរបស់ប្អូនហ្នឹងមានទូនាទីសំខាន់អ្វីទេខ្លះអ្វីខ្លះសពថ្ងៃហ្នឹងដូចជាសមាគមរបស់ប្អូនហើយទាំងបង្រៀនរបស់ប្រជាពលរដ្ឋយុវជនយើងឲ្យចេះភាសាជនច្បាប់សិទ្ធិជនជាតិដើមហើយប្អូន មានគោលបំណងធ្វើអ្វីក្រៅហ្នឹងទេ អាហ្នឹងគឺទូនាទីរបស់អូនតែប៉ុណ្្នឹងទេពេលប្រុសបងអូនមានគោលបំណងទាំងហំមួយដូច្នេះមិនមានបិទយើងពង្រឹងពង្រាយយុវជនយើងក្រោយក្រោយមកទៀតពេលប្រុសពួកគាត់ហ្នឹងដឹងហើយលើហើយក៏ពួកគាត់ហ្នឹងអាចជ្រាបបានខ្លះហើយយើងថាអាចជ្រាបបានខ្លះអញ្ចឹងទៅដូច្នេះដល់ពេលបងអូនហ្នឹងអាចបណ្ដោះបណ្ដាលពួកគាត់បានជាច្រើនហើយហ្នឹងបងអូនហ្នឹងមានគម្រោងការផ្សេងមួយទៀតចា៎ហើយឥឡូវដល់នាទីចុងក្រោយបងអូនមានអីសំណូមពរឲ្យយុវជនយើងយ៉ាងម៉េចដែរ អឺចុងក្រោយហ្នឹងបងគ្រាន់តែសនើពរថាឲ្យក្រុមយុវជនរបស់យើងនឹងជួយការតាមដានរឿងព័ត៌មានហើយនឹងមានរឿងអ្វីដែលយើង មិនពេញចិត្តច្បាប់រដ្ឋវៀតណាមធ្វើដាក់មកប្រជាពលរដ្ឋខ្មែររបស់យើងនឹងអត់មានអ្វីគួរឲ្យលាក់បាំងទេត្រូវការនិយាយចេញដើម្បីពុកព្រោះនឹងខាងដោះស្រាយឲ្យណាខ្ញុំមិនមែនទេថាបងប្អូនមានបងប្អូនខ្លះទៅគេទៅគម្រាមយកដីនោះដីនោះយើងតម្លៃរបស់យើងត្រូវលុក10ភីកោតប៉ុន្តែគេឲ្យតែ20 30ព្រានហើយនឹងគេគម្រាមចេញចោលដូច្នេះมันអាចបាត់បាំងបានទេត្រូវនិយាយចេញមកហើយរឿងអ្វីក៏ដោយដូចថារឿងកម្មការរបស់យើងជិតដល់ចូលឆ្នាំចិនណាជិតដល់ចូលឆ្នាំចិននឹងមានខ្លះទៅគេបណ្ដេញទៅការងារដើម្បីគេមិនឲ្យប្រាក់រង្វាន់អីចឹងយើងត្រូវតែនិយាយចេញអ្វីក៏ដោយ គឺអឺអត់មានផលប្រយោជន៍បាត់ផលប្រយោជន៍បន្តខ្លួនរបស់យើងគឺនិយាយចេញមកដើម្បីពពូនឹងអាចដោះស្រាយបានអានឹងបងថាសូមមកធ្វើសនាមដល់ក្រុមយុវជនរបស់យើងបងនឹងបងប្អូនប្រជាជនខ្មែរក្រម របស់យើងនេះបើមានអ្វីប្របាកកំសត់រឿងការដីធ្លីរឿងការធ្វើការនៅក្រុមហ៊ុនយួនគឺផ្ដល់ព័ត៌មានមកឲ្យពួកប្អូននឹងឲ្យលះលះដើម្បីពួកប្អូននឹងយើងរាយការណ៍ហើយនឹងយើងយកការខុសត្រូវឲ្យពួកគាត់ ហើយសប្តាហ៍ថ្ងៃហ្នឹងសូមសួរបន្ថែមសប្តាហ៍ថ្ងៃនេះមានករណីច្រើនដែលបានមកប្តឹងបងអូនច្រើនណាស់ច្រើនណាស់ព្រោះច្រើនណាស់ពីប្រអឡូរឿងរឿងរឿងដីណារឿងដីពី3កន្លែងហ្នឹងយើងធ្វើលេខិតតវ៉ាឲ្យគាត់មិនថន់មិនថន់អស់ហងពីប្រអឡូព្រោះនោះមានយើងថាយើងដើរការងារមិនសូវចូលតែផងហើយរឿងដែលកម្មករណាកម្មករច្រើនច្រើនបំផុតរឿងកម្មករហ្នឹងដែលគិតគិតដល់ចូលឆ្នាំយួនហ្នឹងគឺគេដេញសិតហ្នឹងគេរករឿងគេដេញដើម្បីគេមិនអោយប្រាក់រង្វាន់ណាប្រាក់រង្វាន់ក្នុងមិនណាអញ្ចឹង ក្នុងមកណាបិនអ្នកណាទួច្រើនចឹងបាន7 8លាន10លានក៏មាន5 6លានក៏មានអាហ្នឹងអឺតាមដែលអ្នកធ្វើយូរឆ្នាំធ្វើតិចឆ្នាំចឹងណាហើយពួកគាត់និយាយប្រាប់ច្រើនណារឿងហ្នឹងច្រើនណាដែលពួកមានការជួយដោះស្រាយឲ្យពួកគាត់តើច្រើនបំផុតគឺរឿងកម្មការរបស់យើងហើយនឹងហើយនឹងរឿងការលេខធ្លីដូច្នេះពលមានផ្ដាល់ទៅខាងលេខាទូតអាមេរិកព្រោះថាក៏សូមសូមស្នើជួបដែលខាងអ្នកវិនិយោគទូនអន្តរជាតិណា ហ្នឹងហើយបងអូនបងអូនក៏មានស្នើទៅដែរបងអូនថាឥឡូវសូមស្នើដល់ក្រោយហ្នឹងបងអូនសូមពីព្រោះមុនដំបូងដែលយើងជួបខាងក្រសួងក្រសួងការបរទេសជួបខាងគេតំណាងសាសនាអន្តរជាតិហើយនឹងខាងសិទ្ធិមនុស្សអន្តរជាតិណាយើងបានជួបថ្នាក់ពីរហ្នឹងយើងបានជួបសាសនាអន្តរជាតិហើយនឹងសិទ្ធិមនុស្សអន្តរជាតិដូច្នេះយើងក៏សូមសូមជួបអ្នកពេលនយោបាយទុនអន្តរជាតិដើម្បីយើងអឺយើងជួយកម្មករខ្មែរក្រមរបស់យើងនឹងទៀតយើងជួយកម្មករនឹងដើម្បីដើម្បីមានស្នើថា រឿងបានជាតិចូលឆ្នាំបានប្រពៃណីខ្មែរបើយើងបានសិនដូនថៃអញ្ចឹងគ្នាមិនបានចប់អីអញ្ចឹងយើងធ្វើកៅក្រុមហ៊ុនយួនអីអញ្ចឹងណាហ្នឹងហើយដូច្នេះយើងមានតែដែលយើងសិនធ្វើខាង អ្នកវិនិយោគទុនអន្តរជាតិទេដូច្នេះមិនអាចចាត់ការរឿងហ្នឹងបានជួយយើង បានជួយយើងបានអូខេឥឡូវអរគុណបងប្អូនបងប្អូនដើរនិយាយដើរដើរបណ្ដើរយើងទៅធ្វើដំណើរទៅក្រុងក្នុងក្នុងផ្ទះដើម្បីយើងបានជួបអ្នកផ្សេងទៀតណាបងប្អូនអញ្ចឹងបងប្អូនអឺ មានឃើញទស្សនភាពនៅតំបន់ហ្នឹងគួរឲ្យចាប់ចិត្តដែរទេ មើលទៅមើលដីហ្នឹងហាងដីល្អក៏ដីមិនសូវល្អហ្មងបងអូនអើបងប្អូនមើលទៅដីល្អពួកគាត់ធ្វើស្រែឃើញត្រូដែរបាទដូចតែដីល្អប៉ុន្តែមើលទៅឲ្យមានឃើញនារីនារីទៅតាមមើលសនារីនារីទៅស្រុកទៅពេញកោអស់ហើយព្រេងកោអស់ហើយតែគាត់ស្រាប់ចាស់ចាស់ទាំងអស់បាទអូខេបងប្អូនជួយមើលសម្លឹងមើលមានណាដែលគួរឲ្យសុភាពបានទៀតបើសុំជួបតិចមើលអឺសុំជួបបាន nhà tay không nè dài với đầy học bài mà xong chuột nó xảy xảy với đòn សុខសប្បាយគ្រូមកមកដាក់ចាំមុខដាក់ចាំមុខចាំមើលមុខគ្រូសុខសប្បាយសុខសប្បាយដាក់ចាំមុខហើយហើយសុខសប្បាយចាគ្រូសកលខ្ញុំទេអត់ស្គាល់មុខឈ្មោះអីចេះ អឺមកយាបទេដែរយាបទេដែរអត់មានឈ្មោះខ្មែរទេនៅម្ដងណាបានស្គាល់ចានៅតកូសាគឹមសឹងអូតើមិនមួយមួយមិនមើលថៃតាវនៅចំណោវត្តជួយតុនសាអឺមើលបាំងបាំងបាំងដៃចាអូបាំងដៃបាំងបាំងដៃអើចាមកមកជាមួយក្រុមមួយថៃគ្រឿងដែរហ្មងចាចាចាហេបាំងនេះនៅខាងបតាដែរ អោនៅខាងផ្ទះដែរហើយញោមមិនចាហត់ទៅបើកឡានទេញោមអត់ទេកាត់ជួអត់ទេណាត្រាមកកាត់ជួអត់លាតែមកកាត់កាន់កាត់កាន់កាត់ញោមកាន់កាន់ដៃឲ្យសុខសប្បាយទេញោមសុខសប្បាយចាអូខេអឺលេងលេងក្នុងសមាគមយើងដែរគ្រូ អូខេហ្នឹងហើយអញ្ចឹងខ្ញុំមក តាមផ្លូវមកជាមួយគាត់ហ្នឹងមិនមានអារម្មណ៍យ៉ាងម៉េចដែរមានមកចូលរួមសម្លេងទុកហ្នឹងខ្ញុំខ្ញុំមកសុបាយឬក៏សម្លេងទុកសុបាយមកសម្លេងទុកប៉ុន្តែអរគុណព្រះអង្គអឺជាការធម្មតាយើងការតស៊ូគ្រូអូអូខេហ្នឹងហើយសម្លេងទុកបងប្អូនអូខេអរគុណអញ្ចឹងខ្ញុំខ្ញុំខ្ញុំយកចេញខ្ញុំយកចេញពីតិចអើយកចេញពីតិច អូខេអញ្ចឹងខ្ញុំមកជាមួយជាមួយថៃគឿងជាមួយថៃគឿងអាថៃចាថៃធាវជាមួយគ្នាមកគុណសម្រិនណាចាចាចាស្ត្រីមកម៉ាអ្នកចាយ៉ាខ្ញុំខ្ញុំស្រីស្រីមកម៉ាអ្នកមកតែខ្ញុំដាក់ឯងទៅខ្ញុំដាក់ឯងតស៊ូតស៊ូហ្នឹងហើយអូខេហើយខ្ញុំហេតុអីក៏ខ្ញុំមកជាមួយគាត់ខ្ញុំ អឺខ្ញុំចិត្តហាត់ធ្វើហៅមកជិះមកតាមទេចាអត់មានមានមានបំណងមកមកយ៉ាងម៉េចដែរមកមកមកទាំងគេហៅមកចិត្តតែមកចង់អត់មានគិតថាមកជួយរំលែកទុកអីញោមអាត្មាទេមកពេលប្រដឹងអញ្ចឹងអើការមិនវងខ្ញុំអត់ដឹងថាមកញោមលោកគ្រូទេអត់ដឹងទេ ក្រាន់ទៅដឹងថាក្នុងសមាគមខ្ញុំអត់ដឹងតែមកដល់នឹងបាត់ដឹងនឹងអញខ្ញុំពីមុនមកស្គាល់ថ្មដែរធ្លាប់ឃើញថ្មដែរតាមតាមដាន Facebook រាល់ថ្ងៃហ្នឹងចឹងហ៎មានស្ដាប់រាល់ថ្ងៃមានស្ដាប់ទេចាមើលរាល់ថ្ងៃហ្នឹងចឹងមានអារម្មណ៍មិនដែរបានបានស្ដាប់ចឹងមានការចេះដឹងអីខ្លះចាមួយដែរចាគ្រូខ្ញុំការតស៊ូរបស់ខ្ញុំខ្ញុំអត់ស្ដាយទេព្រោះវាគ្រួសារគាត់គាត់ខ្លាចគាត់ថា គាត់ណាសេពគ្រឿងស្រវឹងឡើងគាត់ថាឯងចាប់គុកក៏មានថ្ងៃលែងណាអឺហើយចាហើយពេលបានស្ដាប់ទៅបានស្ដាប់របស់ទូទស្សន៍អាត្មាហ្នឹងធ្វើឲ្យមានការយល់ដឹងយ៉ាងម៉េចដែរថ្ងៃខ្ញុំឃើញ ការតស៊ូឲ្យសង្កេតខ្មែរយើងនេះប្រកពួកខ្ញុំអឺសូមអត់ទៅខ្ញុំមិនសូវផ្សំនិយាយចូលចាចានិយាយចូលចាចាអឺពី10ឆ្នាំមុនខ្ញុំបានទទួលប្រៃស៊ូលៀងគេនាំអោយយើងចូលក្នុងសង្គមគេពួកខ្ញុំអត់ឃើញគេមិនអោយសិតយើងយើងអត់អត់ចុកចិត្តអ អត់ចូលចិត្តពួកខ្ញុំឡាហៅតាឡាប់តូខ្ញុំតាមភ្នល់នឹងសង្គមខ្មែរគេវាយគេធ្វើបាបខ្លាំងមកពេលមួយហេតុអីគេចង់ក្តាប់យើងគេចង់ក្តាប់យើងពួកខ្ញុំថាបើយួនមែនអុយខ្មែរមែនអត់មានសិទ្ធស្មើគ្នាចាមានសិទ្ធមើលមែនហេតុអីយួនសង្ឃថាបានមកខ្មែរមិនបានអឺខ្ញុំតើតាំងអាប់យ៉ាងតោខ្មែរពួកខ្ញុំ វាថាអុយតាហងងាវពេញជួយខ្មែរពេញខ្ញុំថាតាហងងាវប្រទេសក្រៅគេជំនួយខ្មែរមិនមែនថាកូនអងគេប្រទេសក្រៅគេជំនួយខ្មែរកូនអងយកធ្វើអញ្ចារំថាកូនអងកូនអងអុយអាណាស៊ីខ្ញុំនិយាយនឹងបាំងទុំយ៉ាងតិនណាខ្លាំងហ่ะចាខ្ញុំអត់ដល់ពេលនិយាយទៅគេថាមិនដែរបើបាក់សាំមកអត់និយាយដែរហេ ចូលគេអញ្ជើញយើងចូលចូលទៅវាបានហ្នឹងគេលើកម៉ៃវេពីណាដល់ខ្ញុំលើកដែរគេស្រែកខ្ញុំថាចាំមិនបងប្អូនលើកលើកបានបងប្អូនលើកបានហេតុអីខ្ញុំលើកបានមិនខ្ញុំលើកបានខ្ញុំខ្ញុំមិនខ្លាចទេបើយកបើខ្ញុំតោជឿប្រាយេស៊ូខ្ញុំធ្វើខុសច្បាប់យកបាញ់ចោលបាញ់ចោល មកខ្ញុំនិយាយប្រាប់បងឯងឲ្យចាក់ណាបងឯងនិយាយខ្ញុំមិនជឿទេខ្ញុំជឿប្រាខ្ញុំមិនជឿមនុស្សមនុស្សធំចូលខ្ញុំមិនជឿខ្ញុំនិយាយទេពេលប្រុសខ្មែរគាត់ខ្ញុំចង់អោយគាត់សួរគេសួរយើងទៅមិនចង់បង្កើតសាសនាយេស៊ូនឹងខ្មែរខ្ញុំថាចង់ឲ្យកូនខ្មែរដឹងដំណើរនៃជីវិតបបរាសិគាត់យ៉ាងណាអឺចាប់ប្រទេសសន្តិយ៉ាងណាគាត់យ៉ាងអឺស្លាក់គាត់យ៉ាងណា មិនចង់ឲ្យកូនខ្មែររស់នៅក្នុងបោកឆត់ណាខ្ញុំញ៉ៃទេចាអរគុណគ្រូគ្រូកណាចេញប្លែកដោយអាស្រ័យមានពិនប្រាត់យូរអត់ទេអអូខេចេះចេះចេះចេះចេះ ណាហើយកណាសុំអឺមានណាចប់ធ្វើកណាធ្វើដំណើរបន្តទៅអូខេអរគុណដែរជំរាបលាគ្រូដែរអូខេណាឥឡូវមកចង់បញ្ចប់មានអីជូនជូនពរឬក៏ជូនចូលម្លេចយ៉ាងម៉េចឬក៏កម្មផ្ញើយ៉ាងម៉េចទៀតណាចង់បញ្ចប់នេះខ្ញុំកណាអាត្មាពីសូម អឺแล้วពីស្រុកដែនដីបលាវវាលើកដំបូងណាដែលកណាក៏អាស្រ័យគុំបានប្រើប្រាស់ខ្លួនដែរបានខ្ញុំកណាបានជៀមជើងមកដល់នេះហើយកណាឃើញមានកម្មវិធីបានសពនឹងខុសឲ្យកណាច្រើនជាពិសេសកណា ខ្ញុំកណាឃើញក្រុមពលពេទ្យហ្នឹងកណាឃើញហើយបណ្ដោះបណ្ដាលខាងគេហៅថាវិស័យសិល្បៈបុរាណណាបុរាណបំរត់ដែរយូរទៅដែលលេងពលពេទ្យហ្នឹងណានេះគឺនេះគឺជាស្នាដៃកណាដែរតែនេះកណាបានមកឧបករណ៍ហ្នឹងកណាទិញជូនទាំងអស់ អាជាវអាជាវសម្រាប់គាត់ណាគាត់សម្រាប់ខ្ញុំហ្នឹងគាត់ពេញយូរហើយប្រហែលជាឆ្នាំហើយដល់បណ្ដាបានយូរហើយតែអត់ដឹងទីចំណន់ហើយកណាអានេះកណាឃើញអឺមានការចាប់អារម្មណ៍ខ្លាំងហើយប្លែកប្លែកគេហើយកណាដូចនិយាយថាមិនដែរហើយក្នុងនេះកណាក៏សុំលាអឺទីដែនដីពលាវនេះឬត្រឡប់ទៅវិញកណា អ្នកដីសពកំណើតកណាវាកណាកណាចឹងណាប្រកេនពរគុណចាស់និងក្រុមគ្រួសារងាររបស់បានគ្រប់គ្រងតាមផ្លូវទៀតណាហើយឆ្នាំនេះទៅគ្រប់ទីទីហើយសូមឲ្យដំណើរនៃការកសាងវត្តភាពកសាងសង្គមយើងបានរីកចម្រើនហើយនឹងធ្វើយ៉ាងណាឲ្យបានសុខចិត្តអនាគតដល់ខ្លួនឯងក្នុងអនាគតមុខខាងទៅយ៉ាងខ្លីទៅទៀតណាកណាហើយមួយទៀតកណា À thế ở đấy mà chúng tôi tạ tạ mấy cái nào không sẽ đập cắt sầm nay sầm na cái này thì khét pra tập phang long hồ mà bê liêu chá chá cái nào trong vậy ta cắt à, lối chụp cái này cắt thêm như vậy à đường sừng cồn chiết đường đi vô bài cái nào khi sẽ đập mấy nữa à cái nào thế ở đấy cho cái đâm mình bàn vậy đấy រឿងសង្គមជាតិកណាអញ្ចឹងកណាសូម អាលាប្រាក់គ្រូហើយដូចជានឹងក្រុមកណាតំណាងឲ្យក្រុមនោះវិលទៅទៅត្រឡប់មកចូលរួមមករំលែកទុកមួយកន្លែងទៀតគឺបងស្រីរបស់យើងសុភារិននោះគាត់ជាអ្នកសារព័ត៌មានឥឡូវគាត់មរណភាពដែរហើយត្រឡប់ទៅនេះចូលរួមកម្មវិធីនោះមួយកន្លែងទៀតកណាហើយសូមអភ័យទោសគ្រូដែរដែលខ្ញុំកណានោះក៏ចង់មកបានយូរដែរតែដល់ កណាពុំទេក៏អត់ដែរថ្ងៃហ្នឹងມັນពឺឡានកណាណាទៀតឥឡូវប្រកេនពណ៌សុខស្បាយទៀតណាជូនពរកណាកណាកណាណាអរគុណចៅទៀតខាងគុំលះណាមុនចុះអឺប្រិមិត្តមិត្តនៅស្ដាប់ជាទីមេត្រីពេលនេះយើង បានផ្សាយបន្តផ្ទាល់ទីចេញពីអឺកាយាល័យរបស់យើងនៅប្រទេសអូស្ត្រាលីប៉ុន្តែយើងផ្សាយចេញពី ផ្សាយផ្ទាល់ពីកន្លែងបនសពរបស់ញោមខ្ញុំកាណាអាត្មាភាពនៅខេត្តពលាវនៅគេហៅស្រុកភូមិស្រុកស្រុកកោះធំខេត្តពលាវដែលឯកម្ពុជាក្រនរបស់យើងជាស្រុកកំណើតរបស់ខ្ញុំកណ្ណាអាត្មាភាពបានផ្សាយចេញពីកន្លែងបនសពរបស់ញោមស្រីរបស់អាត្មាភាពឥឡូវពេលនេះអាត្មាភាពក៏សូមអរគុណដល់ប្រិយមិត្តញោមទាំងអស់គ្នាដែលបានទស្សនាកម្មវិធីផ្សាយនេះសូមដល់ពេលវេលានឹងចប់ហើយសូមអរជូនពរប្រិយមិត្តទាំងអស់ ហើយនឹងសូមចូលរួមបនសពរបស់ខ្ញុំបាទឲ្យបានជោគជ័យតទៅទៀតទៅសូមអរគុណច្រើនសូមថ្វាយបង្គំលានិងសូមចម្រើនពរលាសូមតលេង